ប្រាថ្នាគុំគុណចាស់ធារាធិរៈគ្រប់ព្រះអង្គសូមចរិតពរលោកស្រីនិងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលតកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍20ពីកើតខែបោះឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី20 24ខែ ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនីតិពិភាក្សាស្ដីពីប្រធានបទការទៀមទាសិទ្ធិសេរីភាពរបស់ខ្មែរក្រមគឺយើង ធ្វើដំណើរទៅតាមអរិយមគ្គប្រកបដោយអង្គ8ប្រការ ហើយនឹងដើរទៅតាមសិទ្ធិមនុស្សឥឡូវយើងមានវាគ្មិនប្រចាំវេទិការបស់ យើងពុទ្ធចាស់វិរិយធម្មបុត្រណាទេធិនហ្នឹងហើយ យើងយកនៅកិច្ចភាសានេះដោយសារតែថ្ងៃនេះបងលីថេងតឹងមានកិច្ចការរវល់ទៅ party ចូលឆ្នាំសកលចិត្តមកដល់គេហៅ Christmas មកដល់ហើយយើងបានទៅជួបជុំគ្នាដើម្បីធ្វើ party ឬក៏ជប់លៀងបំណាច់ឆ្នាំ2022យើងឈានចូលដល់ចុងឆ្នាំចុងនៃឆ្នាំ2022របស់យើងហើយ ឥឡូវយើងបានតែពីរនាក់កិច្ចភាសារបស់យើងនឹងបកគលអគុណចាស់វិរិយធម្មោទៀតធេនហ្នឹងយើងធ្វើកិច្ចភាសាផ្ដោតអារម្មណ៍ទៅលើដំណើររបស់កម្មជាក្រមរបស់យើង ពីព្រោះកម្មជាក្រមគឺជាការធ្វើដំណើររបស់យើងគឺជាការធ្វើដំណើរដែលមានវិញផ្លូវឆ្ងាយក៏ប៉ុន្តែយើង ត្រូវមានមេគាត្រូវមានគោលការណ៍ត្រូវមានអឺ ផ្លូវសម្រាប់យើងដើរឥឡូវបានគិតឃើញថាផ្លូវអរិយមគ្គដែលប្រកបដោយអង្គ8ប្រការគឺព្រះអង្គបានស្វែងរកមកហើយយើងគ្រាន់តែយកមកអនុវត្តយើងមកបដិបត្តិទៅហើយសិទ្ធិសិទ្ធិជនជាតិដើមសិទ្ធិមនុស្សយើងមានស្រាប់ប៉ុន្តែសំខាន់យើងយកមកអនុវត្តយកមកសិក្សាយកមកស្វែងយល់បង្រៀនយុវជនរបស់យើងបានដឹងហើយឲ្យគាត់ស្គាល់អំពីសិទ្ធិរបស់ខ្លួនហើយនឹងធ្វើដំណើរទៅកាន់ ការស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯងនៅក្នុងអនាគតខាងមុខនេះគឺមិនចេះថាកណាគឺឃើញថាអឺពិសិលមកយើងជជែកគ្នារយៈមគ្គប្រកបអង្គ8នោះវាច្រើនប្រការហើយដល់ច្រើនយ៉ាងហើយប៉ុន្តែកណានៅមិនតន់អស់ចិត្ត ក្នុងកិច្ចភាសារបស់យើងយើងនឹងបន្តនៅ អរិយមគ្គប្រកបដោយអង្គ8ប្រការតើការដែលការទៀមទារបស់យើងនឹងគឺតើធ្វើធ្វើដំណើរតាមនឹងពិតប្រកបអីទេ បាទការបងគ្រូណាបាទការប្រតិត្រៃហើយបាទការគុណចាស់ព្រះអង្គបាទបងញាតិញោមអស់អឺណាបងគ្រូលើកឡើងពីចំណុចទីផ្សារណាអឺបានរាយរាប់ត្រួសត្រាសជាគោលគោលណាហើយតទៅថ្ងៃអនាគតខ្ញុំគណៈគិតថាយើងរំកេរសេចក្តីតងចំណុចហ្នឹង ពី1ទៅ1ដោយចាប់ផ្ដើមពីសមាធិឥឡូវសមាធិហ្នឹងយើងមានមួយមួយហើយណាមានការយល់ត្រូវបាទយុវជនបងប្អូនយើងមួយចំនួន ជាប្រដ្ឋចាស់ទុំតើគាត់ មានសក្តីប្រាថ្នាយូរហើយហ្នឹងបានផ្ដល់ដំណឹងមកហើយធ្វើការចាប់អារម្មណ៍ចំពោះគោលការណ៍នៃសេចក្តីប្រកាសរបស់អង្គការសហជីវជាតិ ហើយអនុសញ្ញាកតិកាសញ្ញាទាំងអស់ដែលបានយើងបានលើកឡើងហ្នឹងគាត់មានការយល់ដឹងដល់ទៅអញ្ចឹងទៅខ្ញុំប្រគណាក៏មើលឃើញថាដោយផ្ដើមពីការយល់ដឹងអញ្ចឹងណាធ្វើឲ្យយើងយើងម្នាក់ម្នាក់ហ្នឹងចាប់ផ្ដើមគិតគូរថាត្រូវតែរៀបចំ ខ្លួនយ៉ាងម៉េចគាត់អញ្ចឹងណាដល់គាត់គិតអញ្ចឹងទៅ វាជាដំណើរដែលស្របជាមួយនឹងបន្ទូលទូលមានអបសម្មាសម្ពុទ្ធណាស់ទេព្រោះអធង្គិកមៈគឺជាការចាត់ចែងដំណើរជីវិតរបស់យើង ទាំងជាតិនេះទាំងជាតិអនាគតវែងឆ្ងាយណាអញ្ចឹងណាបងមិនដោយការសិក្សានៅខាងផ្លូវលោក20 30ឆ្នាំក៏ប៉ុន្តែបាន ត្រឹមតែចាត់ចែងនៅក្នុងជីវិតនឹង100ឆ្នាំនឹងទេ มันអាចមានសមត្ថភាពឬមួយមានលទ្ធភាពចាត់ចែងជីវិតរបស់ខ្លួនច្រើនជាតិទៅវែងឆ្ងាយទៀតដោយដោយដំណើរសិក្សាទៅតាមអរិយមគ្គប្រកបដោយអង្គ8ប្រការដែលព្រះសម្មាសម្ពុទ្ធបានត្រួសត្រាយមកហើយលើកយកមកបង្ហាញបង្រៀនយើងណាបន្តចំណុចហ្នឹងខ្ញុំកណាក៏មើលឃើញនៅលើការទៀមទានៅសិទ្ធិសេរីភាពពីព្រោះដំណើរផ្លូវនោះវែងណា ចាស់ទុំរបស់យើងខ្ញុំកណ្ដាលគិតថាគាត់តស៊ូដោយអាវុធផងដោយកម្លាំងបាយហើយមជ្ឈបាយសពតែសពយ៉ាងទាំងអស់ដោយភាពស្ងៀមស្ងាត់អឺដោយភាពសុចរិតរបស់គាត់យកទៅតស៊ូលើផ្លូវច្បាប់ឯផ្សេងៗហ្នឹងអឺវាមិនមាន ប្រសិទ្ធភាពដោយសារគ្មានការអន្តរាគមអំពីអំណាចអំណាចប្រទេសទៀតណាព្រោះយើងខ្វះអំណាច ហើយទន្ទឹមពេលដែលគេកំពុងតែប្រជែងគ្នារវាងមហាអំណាចធំធំនៅលើសកលលោកបើជាពិសេសគឺអំណាចខាង អាក្រក់ហើយនឹងអំណាចខាងល្អណាបង្ហាញពីលទ្ធិជាធិបតេយ្យបង្ហាញអំពីអឺការគ្រប់គ្រងប្រកបទៅដោយ អំណាចជាលក្ខណៈគ្រួសារជាលក្ខណៈបពពួក ចឹងណាណាអញ្ចឹងយើងទាញត្រឡប់មកវិញនៅក្នុងការតស៊ូរបស់យើង យើងមើលឃើញដាប់ដោយឥឡូវយើងមើលឃើញក្នុងរកក្នុងជួរស្នាក់ដឹកនាំរបស់រដ្ឋវៀតណាមមេដឹកនាំថ្នាក់ដឹកនាំធំធំមន្ត្រីក្រាក់ក្រាក់ធំធំហ្នឹងចាប់ផ្ដើមពុលជាមួយ នឹងទ្រព្យសម្បត្តិណា ហើយតកណាពលជាមួយទ្រព្យសម្បត្តិបញ្ចូលហើយចូលទៅក្នុង អន្តៈមួយហៅថាណាអន្តៈនៃលោកធរនោះណាលោកធរមានអឺលៀបយោសរសើរសពអីហ្នឹងគឺថាហើយវាមានវាមានប្រឆាំង4វាមានអាលោបលន់ហ្នឹង4ទៅចឹងណានឹងនឹងក្នុងទាំង8ហ្នឹងទៅធ្វើឲ្យមនុស្សចូលទៅក្នុងតែហ្នឹង តើយើងត្រូវធ្វើខ្លួនដើម្បីទទួលបាននៅសេចក្តីថ្លៃថ្នូររបស់យើងត្រឡប់មកវិញជាប្រជាប្រដ្ឋជនជាតិដើមដោយវិធីណាអញ្ចឹងយើងត្រូវតែពង្រឹងទៅផ្លូវដល់សម្មាសម្ពុទ្ធព្រោះផ្លូវនេះ គឺជាផ្លូវមិនបរាជ័យណាស់ទេអញ្ចឹងណាណាយើងដើរទៅមួយមួយជារបៀបអត់ធ្មត់ខន្តិប្រមាំងបតៃតខាប៉ុន្តែ គឺរឿងមមណាណារឿងមមដោយយើងកំណត់យកបញ្ញាជាគោលការយល់ត្រូវកណាកណាគ្មានបញ្ញានៅក្នុងខ្លួន យើងអត់រឿងមមបានទេចឹងកើតពីការយល់ត្រូវនឹងបង្កើនបញ្ញាការយល់ត្រូវចាប់ដើមសិក្សាសិក្សាដើម្បីបង្កើនគ្រឹះរបស់ខ្លួនពេលយើងមានគ្រឹះយើងធ្វើដំណើរទៅបានហើយការស្វែងយល់អីផ្សេងផ្សេងជាការពិតយើងមិនមែនធ្វើតែម្នាក់ម្នាក់ទេ ទៅចងគេហៅថាចង ជាសាមគ្គីហើយរួបរួមគ្នាខ្ញុំណាលើកឡើងនោះថាឲ្យធ្វើឲ្យคลายទៅជាដំបាល់មូលមួយដែលជាកម្លាំងមួយរួបរួមគ្នាហើយយើងរុញនៅយន្តការតស៊ូហ្នឹងទៅមកបានអញ្ចឹងណាទេហើយអញ្ចឹងចំណែកខាងសិទ្ធិមនុស្សយើងយើងគិតឃើញថា វាមានមានពីរពីសិទ្ធិមនុស្សជនជាតិដើមមួយសិទ្ធិមនុស្សអន្តរជាតិមួយតែអានេះយើងយើងយើងមិនត្រូវបងបោះបង់មួយណានេះទៅតែដើរតាមកន្លងហ្នឹងព្រោះអរិយមគ្គប្រកបដោយអង្គ8ប្រការគឺជាមេគារបស់ព្រះអង្គលោកបានស្វែងរកឃើញមកហើយអង្គត្រាស់ដឹងដើរតាមកន្លងហ្នឹងឥឡូវយើងត្រូវដើរតាមហ្នឹងគឺថាតថេនេះគឺការយកឃើញត្រូវបញ្ញាជ្រៅវៃក្នុងកិច្ចការងារហ្នឹង ឥឡូវហ្នឹងហើយហើយយើងផ្ដោតផ្ដោតអារម្មណ៍ទៅលើសិទ្ធិសិទ្ធិមនុស្សទៀតទៀតសិទ្ធិមនុស្សហ្នឹងក៏ជាយើងត្រូវតែអនុវត្តគឺត្រូវធ្វើដំណើរតាមផ្លូវតែយើងគួរធ្វើគួរតែបង្រៀនយុវជនយ៉ាងយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្សយើងរយមៈក៏ដល់មិនបែបគាត់រឿងចេញពីការយល់ឃើញត្រូវហើយចូលមកដល់ការត្រាស់រិះចឹងណា កណាយល់ឃើញហើយ យើងចាប់តាមត្រេះរិះពិចារណាដើម្បីឲ្យកើតបញ្ញាព្រោះការត្រេះរិះប្រាជ្ញាអាការត្រេះរិះពិចារណារបស់យើងនឹងនៅនៅលើអ្វីយើងយើងយល់ឃើញត្រូវហើយហើយយើងគួរក៏ไปធ្វើការងារខ្លះអញ្ចឹងណាយើងត្រេះរិះពិចារណានៅក្នុងការត្រេះរិះពិចារណាដើម្បីឲ្យត្រូវឲ្យងាយស្រួលហើយងាយត្រេះរិះត្រេះរិះចេញ ត្រេះរាយគិតណាគឺការគិតហើយយើងគិតនៅលើកិច្ចការណាដែលយើងអាចគិតចេញគឺការងារដែលយើងធ្វើហ្នឹងមិនយើងគិតចេញបើការងារណាដែលយើងបានធ្វើយើងគិតចេញទេអញ្ចឹងណាចឹងការគិតហ្នឹងដែលខ្ញុំកណាលឺសូអ្នកខ្លាំងគាត់គិតច្រើននៅពេលយប់គាត់គិតទៅគាត់ដេកលក់បងពីអឺភាកច្រើនដែលគាត់ សម្រាប់លក់ហ្នឹងគឺគាត់គិតការងារដែលគាត់អត់បានធ្វើការងារតើតែយើងអត់បានធ្វើយើងអត់បានចូលប្រឡូកយើងអត់បានដឹកណាគឺអត់ចេញទេបាទការងារខ្លះយើងទៅស្ទាបស្ទង់ចិត្តគំនិតអ្នកដទៃហើយយើងទៅជិះគិតមិនចេញការងារនោះគឺអត់ចេញទេគិតដែលអាចងាយស្រួលហើយត្រឹមត្រូវទៅតាមការណែនាំរបស់សម្មាសម្ពុទ្ធ គឺការងារណាដែលយើងបានធ្វើដូចថាពីម្សិលមិញឬមួយព្រលឹមមកទល់ល្ងាចហ្នឹងយើងបានធ្វើការងារអីខ្លះហើយតើការងារហ្នឹងវាមានផលប្រយោជន៍ឬទេវាចំណេញឬទេនៅក្នុងការតស៊ូហ្នឹងអញ្ចឹងណាើយយើងបានធ្វើការងារដើម្បីតាក់ទងជាមួយការតស៊ូដើម្បីសិទ្ធិសេរីភាពនឹងបានប៉ុណ្ណាបើថាមិនបានទេបានសោះ ួរឲ្យខ្មាស់ខ្លួនឯងស្អែកគួរក៏បីធ្វើឲ្យមានរីចម្រើនខ្លះគិតរបៀបហ្នឹងបាន មានការរីចម្រើនហើយបើយើងគិតរឿងផ្សេងដែលយើង បានធ្វើអត់ទេអត់ហើយយើងគិតថាយើងមិនធ្វើក៏អត់អត់បានដែរហើយក៏អត់បានប្រយោជន៍អានោះអានោះគិតទៅវាមិនចេញគិតថាចោលគិតថាចោលចំណាយពេលគិតចោលដែលវាធ្វើឲ្យអស់នៅធម្មពលធម្មពលរបស់ចិត្តទៅព្រោះចិត្តក៏ត្រូវការសម្រាកដែរ ណាបើយើងធ្វើការរហូត ចិត្តនឹងវាអត់សម្រាកទេហើយតែកាលណាចិត្តធ្លាក់ខ្សោយសេចក្តីភ័យខ្លាចមកដល់ហើយមនុស្សហ្នឹងគុណចំណាំមើលអ្នកណាមានសេចក្តីភ័យខ្លាចច្រើន គឺចិត្តរបស់គាត់នឹងហត់ណាស់ដោយសារគាត់គិតមិនចេញគាត់គិតមិនត្រូវគិតគាត់ធ្វើការងារវាអត់ត្រូវ អត់ត្រូវទៅតាមការណែនាំណាហើយតែកណាចិត្តយើងខ្សោយចិត្តវាហត់ពេកទៅឬសូស្អីក៏ខ្លាចដែរងាកខ្លាចងាកខ្លាចចឹងមករឿងមិនត្រូវខ្លាចដែលដែលអ្នកដែលគេចិត្តរឹងមាំចិត្តគេមិនចំងាយព្រោះចិត្តជាធម៌ពលចិត្តទៅចិត្តជាធម៌ពលកាលណាយើងប្រើប្រាស់ទៅលើផ្លូវមិនត្រឹមត្រូវចិត្តនឹងវាអស់ ដូចថ្មអញ្ចឹងគាត់ចិត្តនឹងដូចថ្មអញ្ចឹងដូចថ្មសាកណាដូចថ្មទូរស័ព្ទហ្នឹងនិយាយស្រួលងាយយល់គាត់ថាវា100%ហើយបើយើង ប្រើច្រើនប្រើមិនឈប់សោះអញ្ចឹងប្រើទៅកន្លែងដែលមិនមានប្រយោជន៍មិនឈប់សោះវាអស់វាអស់ថ្មហ្នឹងហើយជួបស្អីមកមួយ តាតារឿងធំនោះបន្តិចដូចថារូបភាពមកធំអីដូចយើងនិយាយមួយនៅទៅទូរស័ព្ទធំអីចឹងទៅវាអស់ជឿជឿជឿចូលមកទូអស់ប្រហែល ណាហើយងាកខ្លាចងាកខ្លាចខ្ញុំកណាឃើញអ្នកណាដែលមានចិត្តខ្សោយគាត់ប្រើប្រាស់ចិត្តគាត់នៅលើផ្លូវដែលមិនត្រឹមត្រូវហ្នឹងនោះគឺ fear ហ្មងគេហៅភាសាអង់គ្លេសគេថា fear ហ្មងជួននេះវាត្រូវរងភ័យខ្លាចតក់ស្លុតរងសម្ពាធពីការសន្លត់គម្រាមកំហែងហ្នឹងវាធ្វើឲ្យមនុស្សភ័យដែរណាគុណដូចគូប្រើនៅទូរស័ព្ទនោះកដាលថ្ងៃកដៅអញ្ចឹងវាមកខ្ញាក់មកឆាប់អស់អគុយ ឆាប់អស់ឆាប់អស់ថ្មធម្មពលនឹងឆាប់អស់ហើយការភ័យខ្លាចនឹងមកដល់ព្រាមស្រើតនៅក្នុងបេះដូងមកអំពីចរន្តធម្មពលរបស់ខ្លួនយើងនឹងត្រូវការចិត្តនឹងសម្បូរធម្មពលបន្តិច ដើម្បីឲ្យចិត្តសម្បូរធម្មពលគេឲ្យចិត្តសម្រាកចិត្តសម្រាកដោយការត្រេះរិះត្រូវប្រើសមាធិខ្លះនៅក្នុងទី8នៃអធិង្គកមៈហ្នឹងលោកណែនាំឲ្យមានការធ្វើធម្មសិសាស្ត្រ ការធ្វើសមាធិគឺជាឱកាសដែលធ្វើឲ្យចិត្តយើងបានសម្រាប់ហើយការងាររបស់យើងវារលូនណាថ្ងៃបន្ទាប់ទៀតវាទៅរលូនហើយសម្រាប់មិនបានដិតដល់សំបីទោះការការយល់សពនឹងក៏ដោយបើយើងយល់សពបាននេះថាចិត្តយើង អាចបានសម្រាប់ទេចឹងណានៅក្នុងការយល់សពនឹងចិត្តក៏ប្រើប្រាស់ធម៌ពលដែរគ្រាន់តែប្រើប្រាស់តិចចឹងណាណាអូគេថា យើងសម្រាពេចភ្នែកសម្រាអញ្ចឹង ថាចិត្តយើងសងំដេកអត់ទេបើយើងមិនប្រើប្រាស់សមាធិចិត្តសងំដេកអត់បានទេនោះសិតតតងជាមួយគោលការណ៍នៃការតស៊ូទាំងអស់ព្រោះណានិយាយអំពីរឿងចាប់ដើមពីសក្តិយល់ត្រូវហើយមកការត្រេះរីហ្នឹងណាគឺក្នុងអធំងគិកមៈទាំង8ហ្នឹងអង្គគ្រូ ការប្រើប្រាស់ចិត្តថែរក្សាធម៌ពលចិត្តឲ្យស្ថិតនៅ មានសមត្ថភាពសម្រាប់ទប់ទល់ជាមួយសភាពការមកដល់ជានិច្ចចឹងសូម្បីជីវិតយើង បច្ចុប្បន្នធម្មតាក៏ចឹងដែរចិត្តនឹងត្រូវរឹងមាំហើយពេលដែលចិត្តរឹងមាំការងារនឹងបានទៅលូនល្អណាបាទចឹងប្រាជ្ញាក៏ងាយក៏ងាយយល់ឲ្យតកាមិនភ័យខ្លាចអឺ มันកើតឡើងចំពោះយើង យើងងាយគិតឃើញណាយើងងាយគិតឃើញនៅរឿងផ្សេងផ្សេងទៀតនឹងអឺសម្រាប់ការតស៊ូវិញឆ្ងាយណាបន្តទៀតទៀតតទៀតគឺសមាមកពីសមាសង្កបៈមកបដាលទៀតគឺថាចូលសមាវិជ្ជាណាសមាវិជ្ជាយើងឃើញហើយអឺពេលខ្លះយើងខឹងណាដូចរឿងសកម្មភាពថ្មីថ្មី គុណឃើញពីម្សិលពេលល្ងាចដែលខ្ញុំមកនៅជាមួយព្រះអង្គគ្រូហ្នឹងរឿងរ៉ាវកើតឡើងនៅមានភូមិយើងណានៅភូមិអឺនៅវត្តភ្នំសេកណាតែតែគេទៅពាត់វត្តចឹងទៅណាហើយខ្ញុំកូណាបានតាមដានរឿងហ្នឹងតាមដានរឿងហ្នឹងបានខ្ញុំកូណានិយាយអំពីរឿង ទប់ទល់ជាមួយនឹងភាពភ័យខ្លាចអំពីហេតុអីបានខ្ញុំកូណាលើកថាត្រូវប្រើប្រាស់ចិត្តយើងឲ្យល្អដើម្បីកុំឲ្យចិត្តនឹងបាត់បង់ធម៌ពលពីព្រោះចាប់ពីថ្ងៃនេះតទៅ ចាប់ពីថ្ងៃនេះតទៅខ្មែរក្រមនឹងប្រឈមជាមួយការបំផិតបំភ័យដោយសារអង្គការសហប្រជាជាតិ special reporter ក្រមប្រទេសធំធំគេចាប់ផ្ដើមដាក់សម្ពាធទៅលើរដ្ឋាភិបាលវៀតណាមហើយណាដោយចាប់ផ្ដើមពីសហរដ្ឋអាមេរិកណាព្រះអង្គគ្រូយើងក៏បីយកចិត្តទុកដាក់ថាអ្វីដែលជាគំនិតរបស់សហរដ្ឋអាមេរិកដែលគាត់លើកឡើងភ្លាម គឺប្រទេសទាំងអស់គេចាំតែមើលទេណាគេចាំតែមើលគេចាំតែធ្វើតាមពីព្រោះបច្ចុប្បន្ននេះ សមត្ថកម្មដែលកើតចេញ ពីការត្រេះរិះពីគំនិតនានារបស់សហរដ្ឋអាមេរិកឃើញថា មានវិសាលភាពធំណាស់ជាអធិពលទៅឲ្យពិភពលោកនឹងរឹងចំហគឺថាគាត់នឹងនៅតែជាតួអង្គការពារសិទ្ធិសេរីភាពការពារលទ្ធិប្រជាធិបតេយ្យ ហើយនឹងសេចក្តីថ្លៃថ្នូរនៃ មនុស្សជាតិទូទៅនៅលើពិភពលោកមកទល់សប្តាហ៍នេះខ្ញុំកូណាមានការភ្ញាក់ផ្អើលណាស់ពីម្សិលម្សិលមួយថ្ងៃរដ្ឋសភារបស់គេសម្រេចនៅថាវិការជាតិ1.7000លានលានដុល្លារណា1.7 1.7លានលានដុល្លារ ចឹងណាមិនមែន1.7000លាននេះលានលានមកហើយគ្រាន់តែថវិកាសម្រាប់ជួយ ប្រទេសយូក្រែនក្នុងឆ្នាំ2023 45000លានថវិកា កំណត់ សម្រាប់ជួយទៅប្រទេសយូក្រែនឆ្នាំ2023ក្នុងមួយឆ្នាំ45000លាន45000 45,000លានខ្ញុំណាខ្ញុំខ្ញុំណា45,000លាននេះច្រើនណាស់បានរយៈនោះដូចគេថាជួយម្ដង1000 2000លានទាំងថ្មីថ្មីដែលគាត់មកថ្លៃការនឹងគេជូន ទៅប្រហែល2000លានអីចឹងហើយនេះក្នុងមួយឆ្នាំ2023នេះគេគិតថាតម្រង់នៃការតស៊ូនេះវាធំណាស់ឲ្យសពាវុធដែលផ្ដល់ទៅឲ្យសម្រាប់ ការពីនៅខែមីស៊ីលថ្មីថ្មីដែលរុស្ស៊ីថាមកនឹងបញ្ចេញមកដែរហ្នឹងឬសូថាផ្ដាល់ឲ្យសពាវុធហ្នឹងមានការឌឺដងគ្នាប៉ុន្តែខ្ញុំក៏ណាសង្ឃឹមថាអាចមានការចរចាយ៉ាងណាពីព្រោះមានការប្រឡយពាក្យមកហោហាយអញ្ចឹងនឹងយើងនិយាយតែអតិពល ខ្លះ ដែលសហរដ្ឋអាមេរិកគាត់បញ្ចេញមកពេលដែលគាត់បញ្ចេញមករបៀបហ្នឹងបានឲ្យពិភពលោកឃើញថា គួរតែសម្លឹងរំបីពិនិត្យមើលសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមនិងអាជ្ញាធរវៀតណាមមកលើជនជាតិដើមហើយនិងជនជាតិភាគតិចណាណាអឺនៅក្នុងអត្ថបទថ្មីថ្មីដែលបញ្ចេញឲ្យព័ត៌មានគេផ្សព្វផ្សាយបច្ចុប្បន្នហ្នឹងយុវជនរបស់យើងនៃការពៀសិទ្ធិមនុស្សក៏ដោយ ហើយអ្នកដែលតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ជនជាតិដើមហ្នឹងបាន ដឹងបានលើខ្លះទៅតាមរយៈ VOA VO VOA វៀតណាមណាហើយនៅ VOA ខ្មែរទៀតតอนយើងតอนឃើញផ្សាយប៉ុន្តែសហព័ន្ធបានផ្ញើទៅខ្លះហើយខ្ញុំគណៈជឿអញ្ចឹង ដតីទៀតប្រហែលជាថ្ងៃនេះខកខាន បាន ធ្វើការពិភាក្សាពីបញ្ហាហ្នឹងប៉ុន្តែប្រហែលជាស្អែកឬមួយបន្តបន្តទៀត ខ្ញុំកណាបើប្រសិនបើគ្មានវាគ្មិនក៏ខ្ញុំកណានឹងសិក្សារឿងហ្នឹងជជែកគ្នាជាមួយព្រះអង្គគ្រូដែរដើម្បីបង្ហាញឲ្យ ក្រុមយុវជនយើង ខ្ញុំគណៈថយត្រឡប់មកវិញ ថាឲ្យយុវជន យើងត្រៀមសមត្ថភាពទប់ទល់ជាមួយនឹងភាពភ័យខ្លាចណាដោយសារម្សិលមិញខ្ញុំគណៈឃើញកម្លាំងអឺកងយោធាណាព្រោះយោធានឹងវាចេញពីប្រទេសនៅក្បែរនោះទេណាទាំង civil ទាំងយោធា មានចំនួនជាង100នាក់នឹងតាម ព័ត៌មាន ដែលខ្ញុំកណាទទួលបានអឺពាត់អស់រយៈពេលប្រហែលជា1ម៉ោងពីម៉ោង5:30នាទីល្ងាចទៅទល់នឹងម៉ោង5អនុមក6កន្លះម៉ោង6:30នាទីក្នុងនោះមានរនុកក្នុងណានៅក្នុងហ្នឹង គឺអឺចាប់ប្រសង់ជាវ័យក្មេងទេជាបកជនណា ដែលយួនគេបន្តឡើងឲ្យឲ្យឡើងធ្វើជាចៅអធិការដោយសារលោក ប្រមាណអង្គនោះមិននៅហើយចេញទៅខាងក្រៅធ្វើកម្មសិក្សាផ្សេងផ្សេងអញ្ចឹងទៅឈ្មោះណាថាច់សឿនហាមញនញននឹងព្រះអង្គញននឹងប៉ុនឈ្មោះនៅក្នុងបញ្ជីជាតិថាច់សឿននឹងបកជនមួយទៅហើយគណៈកម្មការមួយ គឺលោកថាច់ថាច់ធីន និងគណៈកម្មការចាស់ដែលត្រូវបានដេញចេញហើយនឹងថាច់មៀមមួយនៅខាងតង់ហឹងត្បូងថាច់ធីនឹងនៅតង់ហឹងជើងហើយនឹងថាច់មៀមនឹងនៅភូមិតង់ហឹងជើងពីរអ្នកហ្នឹងក៏ជាបកជនដែរបកជនចូលបម្រើគុំនេះហើយកាត់ទុំសក់ចិត្តក៏យើងក៏មិនដឹងថាហេតុផលយ៉ាងម៉េចដែរប៉ុន្តែក្នុងពេលនោះមាន អឺរូបមានវត្តមានប្រកម្មការចាស់ប្រសងអង្គហ្នឹងលោកម្អង្គហ្នឹងហើយនឹងអ្នកកម្មការហ្នឹងព្រោះលោកម្អង្គហ្នឹងអ្វីបើដកពីតំណែងដោយខុបខិតជាមួយនឹងអញ្ញាធរអឺរឿងរាវកាត់តាមគគីហ្នឹងក៏ដោយពួក3នាក់ហ្នឹងគឺជាមេខ្លោងដែល នាំឲ្យមានការចូលមកកាប់ដើមគីប្រហែលជាមានការលក់ដូរយើងស្មានណាណាហើយមួយវិញទៀតព្រះអង្គញហ្នឹងថាច់សឿនហ្នឹងកាលដែលលោក ជាចាពិការ នៅ ក្នុងវត្តហ្នឹងលោកមិនអនុញ្ញាតឲ្យមានការសិក្សារៀនសូត្រទេហើយលោកមិនអោយប្រសង់មានច្រើនទៀតលោកឲ្យមានប្រសង់តែពីរព្រះអង្គទេណាអញ្ចឹងណាហើយអញ្ចឹងទៅឃើញភាពមិនប្រក្រតីអញ្ចឹង បានវាជាចៃដន្យគេគ្មានឱកាសធ្វើអីទេប៉ុន្តែទៅកើតរឿងរ៉ាវរឿងកាប់ដើមអង្គី ដល់កាប់ដើមអង្គីទៅប្រជាប្រដ្ឋនឹងកើតទុកមិនសុខចិត្តព្រោះនោះជារឿងប្រពៃណីហើយវាកើតទៅជាការដេញដោលគ្នាដេញដោលគ្នាវាចូលទៅរឿងវាវាការលក់ដូរណាណាកើតលុយកាក់អីហ្នឹងវាមានឈ្មួញវាស៊ីស៊ូវាចង់បានដើមគីហ្នឹង គឺយកទៅធ្វើជារឿងសង្ហារឹមណាអញ្ចឹងហើយឥឡូវអានឹងនឹងវាជារឿងអនុក្នុងអនុក្នុងហើយហើយនឹងគឺជាអបាយកលដែលយួនតែងតែប្រព្រឹត្តធ្វើមកលើខ្មែរក្រមនឹងតាំងពីដើមរៀងមកធ្វើតែរឿងនឹងដល់ណារឿងដានចាស់ដដែលហើយយើង នៅតែជន់ដានចាស់ដដែលដែលខ្ញុំកណាសោកស្ដាយនឹងសោកស្ដាយត្រង់ ខ្មែរក្រមយើងវានៅតែជន់ដានចាស់ហ្នឹងណាណាខ្មែរទាំងអស់ទូទៅនៅជន់ដានចាស់អញ្ចឹងចេះតែជឿហើយចេះតែពុលជាមួយនឹងការលួងលោមការបញ្ចុះបញ្ចូលផ្ដាល់ឲ្យ នៅលៀបសការៈបន្តិចបន្តួចថ្ងៃក្រោយគេទាត់ចោលនឹងតែកណាប្រៀបធៀបទៅថាយើងដែលចូលជាមួយ ធ្វើការជាមួយប្រជាសាស្ត្ររតី ប្រៀបដូចជាផ្លែក្រូចចឹងតែកណាគេច្បាច់អស់ទឹកហើយគេកវាត់សវៈនឹងចោលហើយចឹងហ្នឹងដូចថាគេទទួលបាន ផលប្រយោជន៍ហើយគេកវាត់ចោលហើយមានលំនាំ ពីបញ្ជួយគង់មកប្រើប្រាស់បានសម្រេចផែនការគេហើយគឺសម្រាប់ចោលបណ្ដោយអញ្ចឹងប៉ុន្តែវាជាវាជាវិបត្តិណាគឺថារឿងដែល ធ្វើឲ្យយើងធ្លាក់ចុះអនភាពនឹងគឺកើតឡើង តែអំពីការក្បត់គ្នានឹងឯងបាទណានៅចាំបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធអបកូណាបៃតាប្រពរមរតនកោតលោកអំសៀនុនោះព្រះអង្គមានបន្ទូលនៅក្នុងសិភៅរបស់ព្រះអង្គណាព្រះអង្គថា ភាពសោកសៅរបស់គ្រួសារខ្មែរ វងតកូលខ្មែរយើង សង្គមជាតិខ្មែរយើងហ្នឹងដែលចេះតែអោនភាពហើយតូចទៅតូចទៅហ្នឹង គឺកើតចេញអំពីការក្បត់គ្នាណាណាលោភលន់ទៅដោយលៀបសការៈពុលជាមួយនឹងការបញ្ចោះបញ្ចូលបោកបញ្ឆោត បោកយុទ្ធប្រើពិសាសដតីហើយយើងគួរគិតដែរថា កន្លែងហ្នឹងជាកន្លែងខ្មែរហើយបើយើងចូលជាមួយគេតែយើងជឿថាសាសគេស្រឡាញ់យើងជាងខ្មែរគ្នាយើងទេហើយយើងបានធ្វើអំពើក្បត់ជាមួយនឹងសង្គមរបស់យើងអញ្ចឹងណាយើងធ្វើអំពើក្បត់ជាមួយសង្គមរបស់យើងហើយយើងគួរកប់បីដឹងថានោះគឺជាការកប់មិនគួរកប់អីដែលធ្វើចំពោះសង្គមយើងណា ហើយបើយើងទៅសេពគប់ជាមួយគេថាតើគេឲ្យយើង គ្រប់គ្រងកន្លែងយើងនឹងចឹងទេថ្ងៃមួយគេបញ្ចូល កូនចៅរបស់គេគ្នារកគ្នាគ្នារបស់គេមកក្នុងក្រុមរបស់យើងនឹងហើយគេទាញយើងយកទៅសម្រាប់ចោលឬមួយទម្លាក់ឲ្យយើងមិនឲ្យមានការងារឲ្យធ្វើតែកណា គេ បានអំណាចពេញដៃនៅក្នុងឧទាហរណ៍ថាប្លន់ បានវត្តនឹងមកវិញចុះ3នាក់ហ្នឹង ទាំងមកលោកមួយអង្គហើយគណៈកម្មការ2នាក់ហ្នឹងបើថាតកតងជាមួយរដ្ឋអំណាចហ្នឹងប្លន់បានវត្តជំនុំសេកនឹងវិញចុះពេលដែលពួកយួនហ្នឹងមកគ្រប់គ្រងកន្លែងហ្នឹងពេញដៃពេញជើងហើយគេនឹងរុញអ្នកទាំង3ហ្នឹងឲ្យឲ្យទៅស្លាប់ហើយឲ្យទៅអង្គុយឬមួយដេកផ្ទះអីចឹងទៅអញ្ចឹងហ្នឹងលទ្ធផលដែលយើងស្មានទុកមកហើយដែរដើមមក ប៉ុន្តែខ្ញុំកណាជឿថាល្ងាចនេះនៅវត្តនំសេកគេនឹងធ្វើការប្រជុំ ប្រសង់នៅក្នុងវត្តហៅថាធ្វើសង្ឃកម្មហ្នឹងណាជំនុំសង្ឃណាជំនុំសង្ឃមន់ប្រសង់ទាំងអស់ដែលទៅមន់ទៅរៀនពីវត្តផ្សេងផ្សេងហ្នឹងរៀនក្បាច់ចម្លាក់រៀននៅឯខេត្តព្រះសីហនុហ្នឹងឲ្យត្រឡប់ចូលមកវត្តទាំងអស់ ទាំងអស់តាមដែលខ្ញុំកណាដឹងមាន29អង្គក្នុងនោះមានភិក្ខុ8ហើយដតីទៀតសាមណេរ21អង្គហើយសាមណេរភាគច្រើនគឺជានៅតូចតូចដែលជាកូនចៅរបស់អ្នកភូមិកណ្ដាលនឹងជាង10ព្រះអង្គមែនតើតការពារវត្តនំសេឆាប់ថ្ងៃហ្នឹងយើងមើលឃើញងាកនោះអ្នកភូមិកណ្ដាលនឹងអាចធ្វើដំណើរចូលទៅបានជាង10នាក់ ហើយដតីទៀតខាងភូមិពេជ្រយ៉ហ្នឹងចេញទៅបាន4អ្នកដែរពីព្រោះអ្នកខ្លះអត់ដឹងទៅតាមផ្លូវធំគេស្ទះអើគេមានផែនការគេត្រឹមត្រូវគេស្ទះគេចាំស្ទះពេលដែលគេដឹងថាពេលដែលគេពាត់ព្រះអង្គប្រសង់នៅក្នុងវត្តនឹងហៅញាតញោមពីភូមិសពមកអញ្ចឹងគេស្ទះផ្លូវធំឲ្យស្រេច ហើយលោកឃីមឃីមនោះគាត់ទៅតាមផ្លូវតូចគាត់បានទៅដល់វត្តណាគាត់ទៅផ្លូវធំទៅមិនដល់ទេពីស្ទាក់ណាគេពួនគេចាំស្ទាក់ផ្លូវហ្មងគេអត់ឲ្យទៅគេដឹងថាទៅនោះទៅជួយគ្នាអញ្ចឹងណាណាហ្នឹងហើយគាត់ចាស់បើយើងជជែកគ្នាហើយញាតិញោមប្រិយវត្តរបស់យើងចង់មានម្ដងសួរបាទយើងបើកឲ្យសួរហើយនឹងចង់សួរពីសកម្មភាពអឺពីសិលនេះគេមានការលំពាត់ វត្តភ្នំសេកភ្នំសេកហ្នឹងតើវាមានហេតុអីយ៉ាងណានោះអឺវាថាចូលជើង comment មកហើយសួរក្នុងរឿងខ្មែរក្រមយើងនឹងមានឱកាសឲ្យយើងសួរហើយយើងយមថ្ងៃនេះយើងមានតែពីរនាក់អឺជជែកគ្នារឿង ដែនដីកម្ពុជាក្រមរបស់យើងហើយសិទ្ធិសេរីភាពនោះធ្វើដំណើរតាមផ្លូវណាអីចឹងឥឡូវនេះកំពុងតែប្រជាប្រដ្ឋរបស់យើងនៅភូមិកន្លែងហើយជាពិសេសគឺវត្តដុំសេកបើមង្គលបរិយដុំសេកនឹងមានបញ្ហាអាញាធរនឹងមកអឺមករឹបមកមកពាត់ពាត់ជុំមកពាត់ពាត់ពាត់នោះបានន័យថាមានដូចគុណចាស់បានលើកឡើងមាន រនុកក្នុង បានន័យថាមានប្រសង់ រនុកក្នុងនឹងផងឲ្យមានគណៈកម្មការរនុកក្នុងផងដើម្បីធ្វើយ៉ាងណារត់ចូលមកក្នុងវត្តឲ្យបានសម្រេចជោគជ័យហើយឃើញថានាំពួកទាហានពួកប៉ូលីសពួកអីចូលមកក្នុងវត្តនឹងកឹកកក្រែកមានអំណងចេតនាអ្វីមួយយើងមិនដឹងហើយឥឡូវយើងឃើញថាប្រសង់ដែលមានអគុណចាស់ថៃចន្ទរាលោកមានការតស៊ូហើយមានមានស្មារតីរឹងមាំលោកណែនលោកណែនគាត់ថាចុកក្បិន ដើរពាត់ជុំវិញវ័យអាកាំងវ័យអាកាំងវ័យស្គរគុណចាំមានមានអារម្មណ៍យ៉ាងណាពេលឃើញឃើញណាណានិយាយពីរឿងហ្នឹងឃើញលោកឡាយចេញមកចាប់ផ្ដើមទូងស្គរវ័យអាកាំងនោះនឹកឃើញពី60 70ឆ្នាំមុនការខ្ញុំបណ្ដាលោកក្មេងណា40ឆ្នាំមុននោះក៏ដោយយើងឲ្យតែមានការអីដូចថានៅក្នុងវត្តអារាមអានោះ រឿងទូងស្គរហ្នឹងវាពីបុរាណមកជាការពិតយើងទូងស្គរសម្រាប់តែមានមានអសន្នអីអសន្នញាតស្លាប់អីអីចឹងឬមួយមានបញ្ហាអីនៅតាមជើងវត្តណាទូងស្គរទៅមនុស្សទៅវត្តសួរតំណឹងព្រោះពីដើមវាអត់មានតំណឹងឯងមានតែទូងស្គរហ្នឹងវាជារបៀបកងទ័ពហ្នឹងគុណហើយដល់ក្រោយមកយើងនឹងមានតំណោះជាមួយយាមិញនេះណាព្រោះយាកងយាមិញនេះ វាចូលមកអាសាចូលមកចាប់អ្នកពុទ្ធបរិស័ទអាចារ្យវត្តញោមវត្ត ឬមួយគ្រូសង្ឃេតអីចឹងឬមួយក៏ញាត មិត្តស្ដានអីចឹងណាតកណាមាន ចាប់អីចឹងគាត់នាំគ្នារត់ទៅវត្តដើម្បីសុំឲ្យលោកជួយទូងស្គរណាដើម្បីតែក្តីហ្នឹងណាគាត់នាំគ្នាមកជួយទៅដេញ ត្រឡប់មកវិញអញ្ចឹងណាវាចាប់យកទៅអញ្ចឹងយើងទៅនាំគ្នាប្រផាប់ចាប់ប្រភេទព្រោះចាប់នោះមានស្អីគុណវាចាប់ហើយនាំទៅទៅយើងលើកគ្នាច្រើនទៅអាចរំដោះគ្នាយើងត្រឡប់មកវិញបានដូចអញ្ចឹងណាហើយក្រោយមកក៏មានរឿងដូចថាមានអ្នកណាស្លាប់ណាអីក៏យើងទូងស្គាល់អញ្ចឹងប្រកាសតំណងគ្នាដឹងនោះគឺជាប្រភេទតំណងមួយតែខ្ញុំកណាស៊ើបសួរទៅថាតើទូងស្គាល់ឬសូទៅថាថាមានឬសូឯណាប៉ុន្តែ ទូងអញ្ចឹងទៅគឺជាបិណីមួយដែលធ្វើឲ្យខ្ញុំកណៅនឹកឃើញណាណាព្រោះឥឡូវជំវិញវត្តនំសេកហ្នឹងសាយួនទាំងអស់ហ្នឹងមានតែមានមកគ្រួសារទេហើយដតីកាលពីនោះភូមិលចិត្តផុត2គីឡូចឹងណាហើយឆ្ងាយផុតពី10គីឡូហ្នឹងអញ្ចឹងពួកគាត់នាំគ្នាលឺសូឲ្យបដិគុណប្រធានសង្ឃចៅអធិការហ្នឹងពងធ្វើដំណើរមន់ទៅធ្វើ បើកសាលាសមាធិអីនៅខេត្តព្រះពាំងណាលោកមន្តទៅដល់កន្លាផ្លូវលឺសូអញ្ចឹងឃើញឡាយឃើញអីអញ្ចឹងលោកក៏មន្តត្រឡប់មកវិញមកមានតលបាកម្មវិធីលោកហ្នឹងមានកាតិកាណាពេលនេះព្រះអង្គប្រធានខាងផ្នែកសិក្សាអប់រំអង្គចៅអធិការមួយអង្គទៀតណាអង្គហ្នឹងក៏គ្រូខាងសមាធិតែខាងខាងយើងទេខាងតា ខាងប្រសង់ចាស់ទុំនៅក្នុង ចាស់ទុំនៅក្នុងនោះនៅវត្តនឹងមាន3អង្គមានព្រះអង្គចាយតកាដែលមានទូលគណៈមិនបានចាំពនាមលោកហើយមានព្រះអង្គមួយអង្គទៀតបានដល់ព្រះអង្គចន្ទរាបានដល់ព្រះអង្គញោនហ្នឹងថាសឿនហ្នឹងថាសឿនហ្នឹងដាប់ទី4ទេណាថាក្មេងជាងគេណាបាទលោកចាស់មែនប៉ុន្តែពោះក្រោយពោះក្រោយមួយអង្គហ្នឹងណាបាទ ហើយជាបព្វជនទៀតចូលគុំនេះបើថាយើងពងនិយាយពីរឿងលើកមុន ថាបួសក្នុងក្នុងសាសនាព្រះ ហើយទៅចូលបព្វជនហ្នឹងអាហ្នឹងវាតាមពិតស្មើក្បត់សាសនាឯងគាត់គ្រួណាវាអត់មានតួនាទីជាលោកសង្ឃទៀតទេព្រោះយើងចូលបព្វជនចូលបព្វជនទៅតាមគេនោះគ្រូណាទៅតាមគេគោរពហូជីមិញបព្វជនហ្នឹងអ្នកបកគុំនេះហ្នឹងគេកំណត់ កំណត់ថាហូបខូចមិញហ្នឹងគេជាអាសនៈដូនតារបស់គេរបស់បកជនហ្នឹងក្នុងបកជន5លាននាក់នៅក្នុងរបបកុម្មុយនីសហ្នឹងហើយគេថែរក្សាបកជនហ្នឹងទោះបកជននឹងធ្វើខុសរំលោភបំពានលើស្អីក៏គេថែទាំដែរបំពីគេថែទាំ5លាននឹងបានបានន័យថាគេថែទាំបាក់របស់គេបានណាអាបាក់គុំនេះតែកណាថែទាំបាក់គុំនេះបានអារបបនឹងវានៅរស់រហូត មកពីអបៈនឹងវាដឹកនាំរដ្ឋណាមានរដ្ឋហើយបាលដឹកនាំទេអបៈនោះអាគោលនយោបាយបៈនោះណាហើយបានពីបង្កើតរដ្ឋាភិបាលគេយកអបកជនហ្នឹងមកដឹកនាំរដ្ឋាភិបាលហ្នឹងកើតបង្កើតអីគេដូរអ្នកផ្សេងទៀតរឿងសំខាន់គេឲ្យបាក់នៅអញ្ចឹងណាណាហើយបកជនហ្នឹងយើងមិនអាចឲ្យចូលនៅជាមួយយើងបានទេណាឥឡូវ ក្នុង special reporter ទាំង8នាក់ដែលគេប្រកាសថ្មីថ្មីហ្នឹងគុណណាគឺថារដ្ឋវៀតណាមហេតុអីបានមិនព្រមទទួលស្គាល់ខ្មែរក្រមជនជាតិដើមហើយហេតុអីបានអ្នកឯងមិនព្រមអនុញ្ញាតឲ្យ ជនជាតិដើមហ្នឹងគេប្រកាស self determination ដោយខ្លួនគេណាវាឲ្យឆ្លើយណា គេឲ្យឆ្លើយនោះដល់កបដ ாய் ហ្នឹងគាត់ណាណាដល់កត្មងហ្នឹងថានៅក្នុងហ្នឹងគេនិយាយអញ្ចឹងអាណែ in this connection we would like to bring to your attention your excellency government information that we have received concern that alleged failure of the socialist republic of vietnam to recognize the right of the right to self determination of ខ្មែរក្រម indigenous people who live mainly in Mekong Delta ហេតុអីបានឯងមិនទទួលស្គាល់មិនមិនទទួលស្គាល់ the right to self determination របស់គេនេះណាបាទអាអាឡើយណា paragraph ទី2ណាណា clear ទី2ហ្នឹងគឺថាគេសួរអញ្ចឹងណា ព្រោះថាអីបានរដ្ឋាភិបាលឯងនឹងមិនទទួលស្គាល់ពួកគេឲ្យគេធ្វើសັດស្វ័យតម្រាច់ដោយខ្លួនគេដូចជាវត្តនំផ្សេងជាដើមណាគាត់ថាយើងប្រកាសខ្លួនយើងថាយើងជាជនជាតិដើមអញ្ចឹងណាគេប្រកាសខ្លួនគេជាជនជាតិដើមហើយហេតុអីបានអ្នកឯងមិនទទួលស្គាល់គេហើយអនុញ្ញាតឲ្យគេធ្វើសັດស្វ័យចម្រាច់ដោយខ្លួនគេហ្នឹងហើយហេតុអ្វី ចាប់ដើមសំណួរហ្នឹងចេញមកអញ្ចឹងដល់ចាប់ដើមវាអញ្ចឹងនៃហ្នឹងដូចតែយើងនិយាយអញ្ចឹងគឺថាជន ជាតិដើមឈ្មោះថាជនជាតិដើមគ្មានអ្នកណាឲ្យយើងទេអង្គការសហប្រជាជាតិមិន អាចឲ្យយើងបានទេគេមិនអាចដឹងយើងមកពីណាទេ យើងគឺជាអ្នកដឹងខ្លួនយើងណាគាត់និយាយអញ្ចឹងត្រូវហើយគាត់ថា គេប្រកាសថាខ្លួនគេជាជនជាតិដើមណាហើយបើអ្នកឯងមិនទទួលស្គាល់ចោតសំណួរនឹងចង់ថាបើអ្នកឯងប្រសិនបើអ្នកឯងមិនទទួលស្គាល់អ្នកឯងមានតលហិកម្មយ៉ាងម៉េចណាជួយឆ្លើយមកណាឆ្លើយជាមួយគេមិនបានស្មើនឹងទទួលស្គាល់ត្រឹមត្រូវណា2ខែរយៈពេល2ខែអត់មានចម្លើយទៅគេស្មើនឹងទទួលស្គាល់ ខ្ញុំកណាកំណត់អានេះនៅក្នុងនៅក្នុងស្ថានភាពនៃកិច្ចការទូតរយៈពេល2ខែតែយើងឆ្លើយមិនរួចស្មើនឹងយើងទទួលស្គាល់ដោយស្ងៀមស្ងាត់ព្រោះគេដាក់ចំហើយក្រុមមេធាវីទាំង8នាក់នេះប្រសិនបើខ្វះឯកសារគេមិនហ៊ានសេពៀបនេះទេ ប្រសិនបើឯកសារមិនគ្រប់គ្រាន់គេអត់ហ៊ានសេរបៀបនេះទេណាអញ្ចឹងប្រជាប្រដ្ឋខ្មែរក្រមទាំងអស់ពួកក៏បីដឹងរឿងហ្នឹងហើយយើងនឹងបន្តវិភាគវេជ្ជញែកនៅក្នុង16ទំព័រនៃរបាយការណ៍រួមទាំងអបសពណា10ទំព័រគឺជា ការបកស្រាយអំពី របាយការណ៍ដែលពួកគាត់ទទួលបាន ហើយនឹងសំណួរទាំងឡាយដែលគាត់ចោទសួរទៅរដ្ឋាភិបាល10ទំព័រក្នុងនោះអបសម្ព័ន្ធមាន6ទំព័របាទ5ទំព័រកន្លះក្នុងអបសម្ព័ន្ធអបសម្ព័ន្ធនឹងជាអ្វីអបសម្ព័ន្ធនឹងគឺជាសេចក្តីបញ្ជាក់ហើយគេប្រាប់ថានៅក្នុងចម្លើយរបស់អ្នកឯងសូមឲ្យប្រើប្រាស់នៅអបសម្ព័ន្ធនេះដែលគេផ្ដាល់ទៅឲ្យហ្នឹង នៅក្នុងអបសម្ព័ន្ធទាំងប្រមាណមេត្រាចំណុចណាខ្លះនៃសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម ហើយនឹងកតិកាសញ្ញានិង អនុសញ្ញា ទាំងឡាយមានមេត្រាមានចំណុចអីនៅក្នុងស្រេចឲ្យមើលនៅក្នុងចំណុចហ្នឹងហើយឆ្លើយ ទៅជាមួយនឹងសំណួរគេគេគេប្រាប់ផ្លូវឲ្យដើរឆ្លើយប្រះចាបពីកន្លែងហ្នឹងអត់បានហើយគុណមើល មានកន្លែងណាឆ្លើយរួចបើហេតុនោះហើយបានឆ្លើយមិនរួចអញ្ចឹងណាឥឡូវគេនិយាយចំហ่ะអត់មានពង្រៀងថានៅ ក្នុងវៀតណាមយើងមិនប្រើប្រាស់ជនជាតិដើមឬយើងហៅថាជនជាតិភាគតិចទេអត់ទេឥឡូវវាធ្លាយហើយអ្នកឯងប្រើប្រាស់ភាសាជនជាតិដើមនៅលើពាក្យសុំការឧបត្ថម្ភសុំជំនួយការ ជំនួយបរទេសពីប្រទេសគេសុំជំនួយអបឋមដើម្បីនឹងពង្រឹងណែស្ថានភាពរស់នៅរបស់ជនជាតិដើមណាសុំលុយគេទៅបើពាក្យជនជាតិដើមអហើយដល់ពេលបានលុយមកហើយដល់បានលុយមកមកវាយធ្នើសម្លុតជនជាតិដើមនឹងថាឯកជនជាតិភាគតិចនៅនេះគ្មានជនជាតិដើមទេណាប៉ុន្តែនៅ ក្នុងពាក្យសុំ នៅក្នុងរបាយការណ៍ទាំងអស់គេហៅថាគម្រោងសំលុយរបស់អង្គការសហជីវជាតិសំលុយសហរដ្ឋអាមេរិកសំលុយសហគមន៍អឺរ៉ុបហ្នឹងសំរុយធនាគារអភិវឌ្ឍអាស៊ីហៅថា ADB ហ្នឹងតលតែប្រើភាសាជនជាតិដើមបានគេឲ្យមកពីមានតែជនជាតិដើមទេដែលមានការអភិវឌ្ឍយឺតយ៉ាវក្នុងនោះមានគម្រោង SDG ដែលយើងហៅថាគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពនោះណា ធ្វើលិខិតសំនឹងប្រើពាក្យជនជាតិដើមទាំងអស់អញ្ចឹងប្រែតនោះហើយបានឆ្លើយជាមួយគេអត់រួចអញ្ចឹងហើយបើឆ្លើយអត់រួចនៅក្នុងអង្គប្រជុំនៃក្រមប្រឹក្សាភិបាលស្ដីអំពីសិទ្ធិមនុស្សហៅថា Human Rights Council ហ្នឹងដែលគាត់ជាប់កៅអីពីឆ្នាំក្រោយទៅហ្នឹង2023ទៅដល់2025រយៈពេល2ឆ្នាំហ្នឹងគេមានអង្គប្រជុំក្នុងមួយឆ្នាំ3ដង special reporter នឹងចូលទៅចោទសួរនៅក្នុងនោះអីយ៉ាបាទត្រូវប៉ាន់ហើយយ៉ាងរឿងនេះធំហើយមិនរឿងរឿងមិនតូចទេបើមិនឆ្លើយទេណាហើយបើឆ្លើយពីឥឡូវទៅឆ្លើយហើយគេបដែតចេញមកឆ្លើយហើយគេរុញចូលនៅក្នុងព័ន្ធសបផ្សាយបង ការសហជីវជាតិពេលឆ្លើយពេលណាយើងដឹងហើយប៉ុន្តែគោលការណ៍មកអញ្ចឹងខ្ញុំគណៈបាន ទទួលពីលោកត្រឹងម៉ាន់រិនដែលអឺ លោកអនុធានម៉ៅមនីរបស់យើងគាត់ទទួលបន្ទុកផ្នែកខាងកិច្ចការបរទេសកិច្ចការទូតរបស់សហព័ន្ធរបស់យើងហ្នឹងណាគាត់បានផ្ដល់ដំណឹងអញ្ចឹងរឿងហ្នឹងយើងធ្វើការជិតស្និទ្ធស្អិតមុនផុតជាមួយនឹង NPO អញ្ចឹងណាអញ្ចឹងគុណចាស់បើបើក្នុងន័យគេ special reporter ហ្នឹងក៏ចង់និយាយថា ប្រជាពលរដ្ឋរបស់យើងប្រកាសខ្លួនឯងជាជនជាតិដើមណាណាឥឡូវនេះប្រជាពលរដ្ឋយើងរាល់ថ្ងៃមានមានមានប្រកាសនោះតែមានប្រកាសខ្លួនឯងដល់ខ្ញុំសង្ហាមើលឃើញគាត់ចាប់ដើមទម្លាក់ចុះនៅអាណានិគមហៅថាអាណានិគមអញ្ចឹងណាទម្លាក់ចុះនៅអាណានិគមយើងចាប់ដើមពីសម្លៀកបំពាក់ណា យើងពង្រឹងការសិក្សារបស់យើងនោះយើងទម្លាក់អាណានិគមហើយណាការបើកសាលារៀនហ្នឹងណា គឺឈ្មោះថាយើងទម្លាក់អនានិគមហើយហើយបើគេមិនទួល ស្គាល់ដូចពីដើមយើងអត់មានចំណោះយួនសេរីណាណា យើងរៀនខ្លួនយើងយើងចែកសញ្ញាបត្រខ្លួនយើងក៏មានយួនណាមកចែកយើងណាស្លាបត្រសញ្ញាបត្រស្លាបល័យស្លាធម្មវិន័យអីយើងទៅរៀននោះយើងចែកខ្លួនយើងទៅយើងមាននៅក្រោមអាណានិគមយួនឯណាឥឡូវ ទៅរៀនលោកតាចាស់ចាស់ហ្មងនោះទៅចូលជាមួយគេនោះទៅសញ្ញាបត្រទាំងអស់មានសញ្ញាយួនពីដើមមានអសយួនណាសញ្ញាបត្រយើងណាសញ្ញាបត្រយើងចែកគ្នាយើងណាយើងធ្វើនៅក្នុងនៅក្នុងទឹកដីកម្ពុជាក្រោមនឹងយើងយើងមានតែសុំច្បាប់អាណានិគមយួនឯណាមានច្បាប់យួនសេរីឯណាត្រង់ត្រង់ចំណុចនេះយើងផ្ដោតអារម្មណ៍សំខាន់ទៅលើប្រសងយើងប្រសងយើងឥឡូវហ្នឹងនៅខាងកម្ពុជាកម្ពុជាក្រមយើងមានឆាយា ឆាយាឥឡូវគេចេញមកពីគណៈមហានិកាយឬក៏មកពីមហាយានឡងហ្នឹងមកអំពីសមាគមប្រសង់នៅវៀតណាមហ្នឹងអញ្ចឹងមកពីយើងទៅទៅសុំគេបានគេឲ្យយ៉ាងម៉េចណាតើសុំគេហើយក្នុងនោះទៅខ្មែរម្ខាងយួនម្ខាងអពីដើមយើងគ្មានទេអត់មានសោះយួនណាណាឆាយាក៏ដោយសង្ឃនិការបស់យើងក៏ដោយយើង ចេញពីវត្តរៀងខ្លួនណាមកពីគណៈគណៈសង្ឃរបស់យើងនោះមាន2គណៈ ហើយអនុញ្ញាតឲ្យចៅអធិការទាំងអស់ហ្នឹងព្រោះមានការជួបប្រជុំគ្នាជាហោហែអនុញ្ញាតឲ្យចៅអធិការទាំងអស់ហ្នឹងចេញដីកាហ្នឹងហើយការរៀនសូត្ររបស់យើងពីដើមមិញយើងរៀនសូត្រពុទ្ធសាសនាបណ្ឌិតរងយើងនៅដដែលហើយយើងនៅខាងប្រជាណាចក្រកម្ពុជា ព្រោះនោះខ្ញុំកណានិយាយពីតម្លៃរបស់ឈ្មោះថាពុទ្ធសាសនាបណ្ឌិតរងដែល ពុទ្ធសាសនាបណ្ឌិតពីប្រជាណាចក្រកម្ពុជាទៅបើកនៅឯទឹកដីកម្ពុជាក្រោមបើកទៅពុទ្ធសាសនាបណ្ឌិតរងឈ្មោះថាកន្លែងនោះទឹកដីរបស់យើងគុណនៅជាអធិបតេយ្យភាពរបស់យើងបានយើងបើកពុទ្ធសាសនាបណ្ឌិតរងបានណាពុទ្ធសាសនាបណ្ឌិតរងបានន័យថាអ្នករៀនជាប់ពីនៃថ្នាក់ឯកឬមួយបល័យរងមានឈ្មោះប្រឡងជាប់នៅកន្លែងនឹងពី ពុទ្ធសាសនាបណ្ឌិតរងទទួលស្គាល់ឡើងមកប្រជាជាតិកម្ពុជាបន្តការសិក្សានៅក្នុងវិទ្យាល័យនៃព្រះពុទ្ធសាសនាបានបាទមានវិទ្យាល័យប្រសិទ្ធអនុរាជវិទ្យាល័យព្រះសរាមរិទ្ធបាទអញ្ចឹងនឹងផ្នែកខាងពុទ្ធសាសនាការសិក្សាអញ្ចឹងណាទេបានន័យថាយើងអត់មានដាច់តំណែងគ្នាទេ យើងអត់មានចំណោះអ្នកណាទេឥឡូវ self determination ត្រូវបានកើតឡើងស្របច្បាប់ ទទួលស្គាល់ដោយអង្គការសហជីវជាតិមាន special reporter ដែលគាត់នៅ ក្នុងអាណត្តិហៅថា mandate នេះណាគាត់នៅ ក្នុងអាណត្តិរបស់គាត់នឹងគាត់ចោតសួរទៅណាហើយឲ្យឆ្លើយទៅគេហើយក្នុងន័យថាយើងទាំងអស់គ្នាត្រូវតែ ពង្រឹងសមត្ថភាពផ្លូវចិត្តរបស់យើងទប់ទល់ជាមួយការសម្លាប់20របៀបអញ្ចឹងវាវត្តនំសេអញ្ចឹងគេទៅសម្លាប់20របៀបហ្នឹងតើសម្លាប់20របៀបហ្នឹង អ្នកណាជាអ្នករឹងមាំនៅកន្លែងនោះអង្គណាដែលជាចោតិកាប្រធានផ្នែកការសិក្សាហើយនឹងសំណាក់សាស្ត្រទាំងអស់ដែលធ្លាប់ឆ្លងបាត់ពិសោធន៍យើងបានឆែកឆេរមើលតាមដានលទ្ធភាពការហ្នឹងថាអឺសំណាក់សាស្ត្រទាំងអស់ដែលទទួលការវឹកវើទាំងស្មារតីហើយនឹងបាត់ពិសោធន៍ដែលគាត់តស៊ូសាងសង់សាលាឆោតទៀននោះ ណែនណែនទាំងអស់ហ្នឹងសិនអ្នកសាងសង់សាលាឆោតទៀតតាជូនភក់ជូនអីតាំងពីលើកខឿនលើកអីឡើងគាត់នឹងតូចតូចនោះអញ្ចឹងគាត់ជួបការសម្លុតភ័យអំពីអាញាធរនឹងតាំងពីលោកនៅតូចទៅតែជាសាមហើយណាអញ្ចឹងរឿងអស់ហ្នឹងលោកធ្លាប់ហើយព្រោះហេតុហ្នឹងបានពេលហ្នឹងគ្រូរបស់លោក បងតារាហ្នឹងប្រាប់ថាឲ្យចុកក្បិនចុកអីហើយកាន់បំណងកាន់អី ចាំការពារហ្នឹងឲ្យតែអ្នកណាចូលមកការពារហើយត្រង់ចំណុចហ្នឹងយើងមានសិទ្ធទៅយកទៀតយើងយើងតែតែចូលផុតរបងឯងអត់មានច្បាប់អត់មានលិខិតស្នាមអីហ្នឹងតែយើងប្រើពើហិង្សាបានទេអេតែចូលមកអត់មានច្បាប់មានអីយើងត្រូវប្រើព្រោះគេមកដោយអាវុធហ្នឹងគេត្រៀមខ្ញុំកណាឆែកមើលក៏អាវុធសិនគ្រប់ដៃលើកលែងតែអ្នកណាពាក់ស៊ីវិលអត់មានអាវុធមានអាវុធខ្លីកំភ្លើងអាកាមានកំភ្លើងខ្លី មានឧស្ម័នសម្រាប់ឲ្យហូរទឹកភ្នែកមានតំបងឆក់អាហ្នឹងវាមកមកបំណងអ្វីគិតសិក្សាមើលចុងក្រោយគិតថាយល់ឡេះថាគណៈកម្មការចាស់ហើយនឹងលោកមួយអង្គនឹងដែលទៅជំនុំសង់ទម្លាក់ងារទម្លាក់ងារបាត់ឲ្យនៅក្នុងវត្តហ្នឹងទេឲ្យនៅក្នុងវត្តហ្នឹងទេ មានការអនុសោឲ្យស្នាក់នៅ ហើយថ្ងៃនោះលោតរបង ចេញទៅដើរជាមួយគេអញ្ចឹងណាមានការស៊ីស៊ូអីជាមួយគេរុញឲ្យគេខ្ញុំកណាគិតថាវាចូលមកបំរងចាប់បំរងចាប់មួយអង្គហ្នឹងហើយលើកតែងតាំងលោកឡើងចឹងណាណាហ្នឹងគេហៅរបៀបធ្វើរដ្ឋបហាធ្វើរដ្ឋបហាដណ្ដើមរាជដណ្ដើមរាជណាដណ្ដើមជំនទីចារិកាហើយគណៈកម្មការចាស់មកវិញទៅប៉ុន្តែថ្ងៃនេះតាមធ្វើសង្កម្មទុកកំហុសរបៀបនេះ គេហៅថាបំបីសង្ឃទោសហ្នឹងណាទោសហ្នឹងបើនៅក្នុងច្បាប់សង្ឃគឺទោសរាជិកឯងណាអញ្ចឹងពួកផោះតាំងជាក់ស្ដែងណាប៉ុន្តែមិនដឹងថាលោកមានការអនុគ្រោះយ៉ាងណាគេបណ្ដាលឺសូថានឹងធ្វើការបណ្ដេញលោក ចេញមិនអោយនៅវត្តទៀតទេបំពីវាទៅជាទោសបំបែកសង្ឃបំបែកនៅដណ្ដើមយក នៅទូនទីឲ្យចង់បំផ្លាញគ្រប់ផនណា ឲ្យស្អីឲ្យតែពាក់ព័ន្ធជាមួយរូបផនរូបផននេះបើយើងគិតទៅតម្លៃស្មើនឹងអឺក្របស្រូវ20ក្របតម្លៃមាសណាស្មើនឹងក្របស្រូវ20ក្របប្រជិកណាបើទទួលនៅលៀបសការៈទ្រព្យសម្បត្តិអីដែលពាក់ព័ន្ធជាមួយនឹងគោរពផន ហើយបំផ្លាញនៅទ្រព្យសម្បត្តិរបស់ គ្រូផនប្រពត្តិនៃពុទ្ធសាសនាទីវត្តអារាមដែលដូនតាលោកខំកសាងមកដែលបច្ចាតិកាចាស់ចាស់មុនមុនខំប្រឹងកសាងទុកមកបើមានការចូលរួមនៅក្នុងការបំផ្លិចផ្លាញឲ្យទទួលកម្រៃវាអញ្ចឹងណាមាសទម្ងន់ស្មើ20ក្របស្រូវប្រជិត6 ហើយមួយទៀត8សង់7 6មេសកៈណា6មេសក់ហ្នឹងណាយើងហៅមេសក់ហ្នឹងក៏យើងរៀនហ្នឹងអាហ្នឹងតម្រាំស្មើ20ក្របស្រូវណាណាអូខេហើយទៅប្រជាពលរដ្ឋរបស់យើង លោកប្រកាស self determination របៀបណាទាំងយើងប្រកាសខ្លួនយើងជាជនជាតិដើមហើយយើង special reporter គេឲ្យយើងប្រកាសខ្លួនហើយយើងអាចស្វ័យសម្រាប់ខ្លួនឯងតើហ្នឹងសម្រាប់របៀបម៉េចទាំង យើងចាប់ផ្ដើមស្វ័យសម្រេចយើងមិនស្វ័យសម្រេចភ្លាមភ្លាមទេយើងចាប់ផ្ដើមអំពីបញ្ហាវប្បធម៌ណាវប្បធម៌ណាទេវប្បធម៌នៅក្នុងនោះបើនិយាយពីរឿងពាក្យវប្បធម៌វាទលំទលាយមានសាសនា មានអក្សរសាស្ត្រប្រពៃណីហើយនឹងការងារទាំងឡាយដែលបរមបុរាណលោកបង្កើតមក ការងារទាំងឡាយដែលបរមបរានបង្កើតមក មានអ្វីសម្ពុតអាវសាវស្បាយសម្ពុតអាវប៉ាក់ត្រង់អឺរបៀបដូចជាក្បាច់ក្បូររចនាសមត្ថកម្មស្ថាបត្យកម្មសំណង់អីហ្នឹងគឺថាត្រូវធ្វើរបៀបយើង ពិធីបន់សពអីអីនោះធ្វើរបៀបយើងទាំងអស់យើងថែរក្សាត្រួតត្រងអានឹងត្រឡប់មកវិញអឺភាសា យើងប្រើភាសាយើងដាច់ដោយឡែកបើគេចង់ស្ដាប់ត្រូវតែមានអ្នកបកប្រែភាសាពីព្រោះមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិកហ្នឹងមកនិយាយទូនមានឲ្យយុវជនយើងអញ្ចឹងថាឥឡូវបងប្អូនយើងឡើងតុលាការគាត់សួរថាហេតុអីបានតឡើងតុលាការចេះចាញ់គេថាបើឡើងតុលាការចេះចាញ់គេមកពីយើងនិយាយយួនមិនច្បាស់យើងនិយាយយួនមិនច្បាស់ ហើយការចាត់ចែងនៅក្នុងតុលាការគេរៀបចំឲ្យស្រាវទៀតភាគច្រើនគេសរសេរភាសាយួនយើងមិនច្បាស់ភាសាយួនបើនរណាគ្មានកូនចៅទេត្រូវគេបោកឆោតនឹងគាត់ផ្ដាំទៀតថាឡើងតុលាការឯងដាច់ខាតកុំនិយាយយួនបើឯងមិនច្បាស់ទេត្រូវនិយាយខ្មែរណាហើយគេដាច់ខាតត្រូវតបកប្រែហើយបើគេមិនបកប្រែគេខុសច្បាប់ព្រោះយើងជាជន ជាតិដើមយើងប្រកាសអញ្ចឹងហើយយើងទៅខិតខំបើនិយាយភាសាយួនថាអីភាសាដែលយើងមិនច្បាស់ហ្នឹងណា បើគេសួរប្រាប់ថាខ្ញុំអត់ច្បាស់ទេឯងឲ្យមានអ្នកបកប្រែជាខ្មែរមកឲ្យខ្ញុំណាហើយខ្ញុំនិយាយទៅបកប្រែខ្ញុំបកប្រែនឹងត្រូវមានអ្នកណាដែលនេះនោះជួយយើងជាជាសិនសាក់ស្អីនឹងជួយស្ដាប់ទៀតណាក៏គេបកប្រែនឹងត្រឹមត្រូវទេអញ្ចឹងណាចាប់ផ្ដើមពីចំណុចនឹងទៅការស្ដាប់ចម្រៀងអីផ្សេងផ្សេងជាក្រុមសិល្បៈនោះហើយអ្វីជាគេដំណើររបស់យើងតន្ត្រីក ភ្លេងអីសម្រាប់នីតិកំសាន្តរបស់យើងបនទៀនអីផ្សេងផ្សេងយើងអត់មានត្រូវសសុំច្បាប់គេហ៎បើគេមកឲ្យច្បាប់យើង ធ្វើមិនបានទេអត់ទេយើងគ្រាន់តែរាយការប្រាប់គេក្នុងនាមគេការពារការពារការគេបើគេមិនការពារសន្តិសុខទេយើងការពារខ្លួនយើងអានោះណាបើយើងចង់ថែទាំសាវរិទ្ធិមនីសនឥឡូវដូចថានៅក្នុងវត្តយើងគុណយើងចង់ធ្វើបន់យើងត្រូវការពារសុខភាពសន្តិសុខអ្នកមក ណាគេមកតាមផ្លូវយើងអត់ដឹងទេប៉ុន្តែចូលមកដល់បរិវេណរបស់យើងភ្លាមយើងត្រូវធានាសន្តិសុខស្ដាប់ស្ងប់ឲ្យឲ្យរៀបរយឬមួយកន្លែងផ្ញើកង់ផ្ញើម៉ូតូអីផ្សេងផ្សេងហ្នឹងយើងចាត់គ្នាយើងគណៈកម្មការតាមភូមិតាមស្រុកយើងធ្វើទីលានឲ្យពាត់លបងពាត់អីត្រឹមត្រូវគិតចាគណៈសំសួរត្រង់ចំណុចកាពួកដែលគេកាន់កភ្លើងកាន់សពអាវុធអីមកចូលក្នុងវត្តចឹងតើអាហ្នឹងវាខុសច្បាប់យ៉ាងម៉េចដែរទៀតដែលលោបយ៉ាងម៉េចដែរ នឹងកដាស្នាមអីមកនោះចូលក្នុងការលោកពៀនលោកពៀនសិទ្ធិសេរីភាពរបស់ជាបរដ្ឋមកបំផិតបំភ័យគេដោយប្រើកម្លាំងអាវុធអាងខ្លួនជាអាញាធរដែនដីណាហើយយើងមានសិទ្ធិដើម្បីនឹងតដៃពេលដែលគេចូលមកដល់យើងមានសិទ្ធិអត់ឲ្យគេចូលក្នុងបរិវេណរបស់យើងព្រោះនឹងជាទឹកដីស័ក្តិសិទ្ធិរបស់ជនជាតិដើមណា លោកច្បាប់មេត្រានៃសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើម UN Drip នឹងមាននិយាយតាបាទដែនដីស័ក្តិសិទ្ធិរបស់ជនជាតិដើមបើគេចង់ឲ្យចូលចូលអ្នកឯងចង់ឲ្យចូលអ្នកឯងចូលបានណាអានឹងគឺជាការកាន់ទំនៀមទម្លាប់របស់ជនជាតិដើមបើសិនជាចូលបានដោយដោយវិធីណាឧទាហរណ៍ថាចង់ចូលវត្តយើងចង់ចូលមកវត្តត្រូវទៅតាមបទដ្ឋាន ប្រតិឋានដែលម្ចាស់កន្លែងហ្នឹងអនុញ្ញាតឲ្យចូលឬក៏សាលដីកាពីតុលាការអីគេមានសិទ្ធិបើកចូលអាចចូលមកថៃឆេបាននៅក្នុងករណីជាក់ស្ដែងប៉ុន្តែរូបភាពមិនជាក់ស្ដែងថាចូលមកនឹងចូលប្រៀបម៉េចចូលមកមិនមែនយកប្រដាប់អាវុធមកទេសាលដីកាវាត្រូវមានមេធាវីមកជាមួយ បានចូលមិនឆែកបានស្របច្បាប់ ហើយតែផោះតាងហ្នឹងហេតុផលហ្នឹងច្បាស់លាស់លើទេណាណារឿងពាក់ព័ន្ធទៅដល់ចង់ចូលមកឆៃកន្លែងមួយវាតតែអ្នកនឹងត្រូវចោតនៅលើបទរំលោភបំពានអីចោលលួចអីបាត់មួយចិត្តស្ដែងឬមួយក៏ស្អីណាអើច្បាស់លាស់ហើយបើអត់ប្រទេសប្រទេសយកប្រដាប់អាវុធមក គេកំញាយពីក្រៅរបងអានេះជាសិទ្ធិរបស់គេណាគាត់ចានៅបើសិនជាមានមានកុលល្បិចអ្វីមួយវាយកគ្រឿងញៀនមកដាក់ក្នុងវត្តយើងហើយបើចូលឆែកតើយើងមានគ្រោះថ្នាក់ដែរទេយើងជារឿងបារម្ភដែររឿងការលុបបន្លំរបស់គេអញ្ញាធនណាក៏មានដែរអានោះណាបើគេចង់ធ្វើបាបណាអញ្ញាធនណាក៏គេគ្រប់សមត្ថភាពដើម្បីធ្វើដែរ ប៉ុន្តែផោះតាំងឬករណីជាក់ស្ដែងនៅលើផ្លូវច្បាប់តើមាន មេធាវីស្របច្បាប់ហើយបើសិនណាមេធាវីនឹងជនជាតិដើមមាន ការបន្ទុកចិត្តចំពោះមេធាវីនឹងជនជាតិដើមតើមាន សិទ្ធតក្តីហ៎មេធាវីណាដែលត្រឹមត្រូវបដិសេធបានណាអាចបដិសេធបាន យើងអត់ឡើងតុលាការមកពីរឿងមិនត្រឹមត្រូវ ហើយយើងតើរកមេធាវីខ្លួនយើងរកមេធាវីពីប្រជាជនចាស់កម្ពុជាឬមួយមេធាវីអន្តរជាតិណាទៅជួយ ការពារក្តីឲ្យយើងនឹងសិទ្ធិជនជាតិដើមក៏ត្រូវមានភាពច្បាស់លាស់អញ្ចឹងហើយ ការតស៊ូរបស់យើងត្រូវដាច់ខាតណាខ្ញុំកណ្ដាលនិយាយដដែលដដែលថាការតស៊ូរបស់យើងយើងឲ្យរមើងម៉ាត់អញ្ចឹងណាបើយើងមើងម៉ាត់យើងអាចប្រឈមជាមួយគ្រប់ឧបសគ្គទាំងអស់ នឹងចាត់យើងច្បាស់លាស់អញ្ចឹងណាយើងហ៊ានធ្វើដល់ដំណាក់កាលនេះដោយលោកឃីមឃីមអញ្ចឹងមកភូមិកណ្ដែងសាលាចតទៀតហ្នឹងគាត់បើយើងទៅតាការអញ្ជើញរបស់គេទៅដល់សាលាការគេដាក់ឲ្យចាញ់យើងចោលណាថាឥឡូវគេអញ្ជើញយើងឡើងតុលាការទៅដោះស្រាយហេតុអីបានយើងទៅបើអំពីយើងគិតថារឿងហ្នឹងវាមានដំណោះមែនបានយើងទៅ ហើយបើយើងគិតថាវាអត់ដំណោះទេអានឹងជារឿងបោកបញ្ឆោតទេរឿងអីដែលយើងត្រូវទៅណាពួកគាត់គាត់អត់ទៅគាត់ច្បាស់កន្លែងហ្នឹងណាគាត់ថាឯងប្រើប្រាស់តឡាការចល័តមកអត់មានអ្នកចុះមកស៊ើបក្តីត្រឹមត្រូវមកសួរនាំឲ្យត្រឹមត្រូវព័ន្ធផ្សព្វផ្សាយរបស់ណឯងគឺបបប្រាស់មតិសាធារណៈទាំងអស់ព័ន្ធបបផ្សាយបរដ្ឋព័ន្ធផ្សព្វផ្សាយបរដ្ឋផ្សាយតែម្ខាងអត់មាន សួរភាគីខាងនេះទេ ហ្នឹងហើយអញ្ចឹងហើយណាហើយសួរតែភាគីដែលគេខ្លោះចំោះដែលគេបញ្ចោះបញ្ចូល ដែលគេបំផិតបំភ័យឲ្យឆ្លើយទៅតាមគេណាភាគីដែលទន់ស្មារតីណាអ្នកខ្លះហ្នឹងបើថាមិនធ្វើតាមគេទេកូនចៅរបស់គាត់ហ្នឹងគេមិនអោយធ្វើការឲ្យធ្វើនគរបាលគេមិនអោយឡើងបនឡើងអីចឹងវាផិតភ័យរហូតដល់ផិតភ័យថាកូនខ្លះមិនអោយទៅរៀនទៀតរៀនមិនអោយឡើងថ្នាក់ទៀតហ្នឹង ប្រឡងមិនអោយជាប់ទៀតទៅវាស្លុតសັບក៏បែបយ៉ាងរហូតដល់ធ្វើការធ្វើកម្មកគេកម្មកម្មកសំណងហ្នឹងក៏មកវាទិញចោលទៀតវាហាមថៅកែហ្នឹងឲ្យដេញយើងចោលទៀតដូចតែនាងសុងចន្ទាហ្នឹងដេញហាមថៅកែហ្នឹងឲ្យប្រាប់ថៅកែហ្នឹងឲ្យដេញចោលមិនឲ្យទទួលធ្វើការមិនវាងនៅឯសឡងខេតឃ្លាំងនោះហាមិនអោយអ្នកណាជួលគាត់ឥឡូវកម្មកយើងចាប់ដើមលេអប់យើងឆប់ការងារ ណាយើងខ្លាយហើយចង់ឆែកយើងកន្លែងណា ចាប់យើងកន្លែងណាចាប់តាមចិត្តហ្នឹងយើងយើងតស៊ូវាលបេះលបោវាចាប់បានតាមចិត្តចឹងហើយបើយើងតស៊ូងើបស្រោកគ្នាខ្ញុំគិតថាជឿថាយួនមិនហ៊ានទេសម័យនេះថាយួនមិនហ៊ានយួនមិនហ៊ានហ៊ានទេគុណចុះឥឡូវរុស្ស៊ីពងទុនកអញ្ចឹងពងតែត្រុតទ្រោម បង្ហើនព្រើផ្ដោតហ្នឹងហ្នឹងថៅកែប្រេងសម្រាប់ពិភពលោកផងហើយពិភពលោកកំណត់កំណត់អញ្ចឹងដល់ទៅពិភពលោកគេរួមគ្នាតើជនផ្ដាច់ការនឹងអាចធ្វើបានទេពីដើមសឡុត20គេបាន តាមចិត្តប្រទេសរុស្ស៊ីហ្នឹងតាំងពីសហភាពសូវៀតមករុស្ស៊ីមកគាត់មិនគាត់តែសង្គ្រាមតិចហ្នឹង45ឆ្នាំពីឆ្នាំ1946មកមកទល់91ហ្នឹង អត់47 47មកដល់91ប្រកាសសង្គ្រាមត្រជាក់នឹង45ឆ្នាំហើយអ្នកចាញ់យ៉ាងណារុស្ស៊ីពេលណាដែលថាចាញ់នោះអញ្ចាំងទីក្រុងបាក់ឡាំងនឹងត្រូវអលុំនោះហើយចាញ់នោះដោយសារក្រុមប្រទេសនៅអឺរ៉ុបនោះគេបោះឆ្នោតបោះបង់ចោលលទ្ធិកុម្មុយនីស្ត គេបែរមកតាមលទ្ធិមូលធននិយមវិញណាបានហៅថាសង្គ្រាមត្រជាក់នឹងត្រូវបានទទួលជោគជ័យដោយសហរដ្ឋអាមេរិកហើយសង្គ្រាមត្រជាក់នឹងវាប្រើតែមនោគមវិជ្ជាទេគេហៅអាយូឡូជីកាលនោះណាអាយូឡូជីកាលនឹងគឺថាវិវាទតែមនោគមវិជ្ជាទេគេបញ្ជូនអឺល្បិចនយោបាយគេបញ្ជូនសម្ភារៈទៅជួយ ហើយគេបញ្ជូនវិញណែកិត្តិយសនៃរបៀបដឹកនាំទៅតាមបែបរចនាសម្ព័ន្ធកុម្មុយនីសឬមួយសេរីអីទៅជល់គ្នាតំបន់ណាមួយអញ្ចឹងណាធ្វើសង្គ្រាមគ្នារបៀបហ្នឹងហើយបរាជ័យវាទ្រុឌទ្រោមតែយើងឃើញប្រទេសវៀតណាមដែលជារបបកុម្មុយនីសនេះកំពុងតែធ្វើដំណើរទៅរកអន្តរភាពនេះណាថ្ងៃមួយត្រូវតែប្រកាសដូររបបនៅក្នុងប្រទេសហ្នឹង ណាវាមិនថាត់ទេទេថាវាមិនថាត់ទេលទ្ធិគុំនេះវាប្រកាសថាណែទ្រព្យសម្បត្តិស្មើគ្នាទាំងអស់ចែកចម្លែកពុនមើលវាពេលវាយកដី ខ្មែរយើងទៅចែកយួនវាថាទៅឲ្យ រស់ស្មើគ្នាណែឯងមិនទៅធ្វើមានជាងគេទេហើយឥឡូវអំណាចរបស់ពួកវានេះវាទៅឲ្យគ្នាវានឹងមាន មានអតិភិបជាង យើងទាំងអស់ ក្នុងពេលដែលវាយល់ទ្រព្យសម្បត្តិវាយើងអស់ហើយ ពីដើមអ្នកខ្លះមានស្រូវរាប់ពាន់ថងណាវាចូលមកដល់ក៏កើបយកតាមចិត្តថាត្រូវចែកម្លែកយើងបានត្រឹមតែឈរមើលទេហើយថ្ងៃនេះទ្រព្យសម្បត្តិនៅផ្ទះវា យើងទៅយើងទៅដណ្ដើមយកមកចែកម្លែកសម្រាប់ប្រជាពលរដ្ឋដែលក្រលហាមបានទេពាក្យសម្ដីអស់ទាំងនឹងទៅឯណាបាត់អស់ទៅ ហើយប្រជាបរតក្មេងៗឥឡូវមិនដឹងមិនដឹងពីសម័យនោះគេមកកើបស្រូវ ពីពី ផ្ទះរបស់យើងគ្រប់គ្នាដោយដោយមិនអោយយើងតវ៉ាតែឥឡូវយើងអាចទៅយកទ្រព្យសម្បត្តិពីផ្ទះវាបានទេក្នុងពេលដែលវារស់យ៉ាងហឺហាស្កឹមស្កៃមានឡាន2 3ម្នាក់ម្នាក់អត់ហើយយើងអីយុវជនរបស់ យើងមិនក៏ក៏មកប្រឆាំងជាមួយឪពុកម្ដាយឯងដែលថាឪពុកម្ដាយឯងប្របួលងើបតស៊ូនេះ បួលស្ដាប់ព័ត៌មានដែលត្រឹមត្រូវសម្រាប់សិទ្ធស្វ័យសម្រេច self determination ខ្លួនឯងមិនទៅខឹងជាមួយពុកម្ដាយរបស់ខ្លួនឯងរឿងហ្នឹងអត់ត្រឹមត្រូវទេអានឹងចាញ់បោកនយោបាយយួនទេថ្ងៃមួយអាលេងខ្លួនឯងហ្នឹងណាវាគ្មានវាអត់មានកំណើតទេណាណាអូខេអញ្ចឹងខ្ញុំកណាចេះតែចង់រំលឹកយុវជនហ្នឹងថាឲ្យមាន ស្មារតីមមមួនទៅកុំ កុំចាញ់ការញុះញង់ឥឡូវគាត់ឃើញទេណាថាច់សឿនថាច់ធីនថាច់មៀម3នាក់ហ្នឹង2នាក់គណៈកម្មការហ្នឹងនៅតែចាញ់បោកបញ្ឆោតយួនមកបញ្ចុះបញ្ចូលមកដណ្ដើមគ្នាហៅខៅរត់អំណាចមកស្មារហៅរត់អំណាចមកសម្លុតគម្រាមស្មារគាត់បើហ្នឹងហ្នឹងហើយហើយតើដើម្បីតែ3នាក់ហ្នឹង តើរដ្ឋអំណាចវាមករបៀបហ្នឹងវាមកសម្លុត20 20ហ្នឹងតើវាអាចសម្លុតប្រជាពលរដ្ឋនឹងបានទេថាវាអត់បានទេមកពីពួកអានេះវាមាន វាមានអ្នក តស៊ូនៅក្នុងព្រៃឯណាពួកអាប្រមាណអ្នកហ្នឹងអាមកជាង100អ្នកហ្នឹងវាអាណានតតស៊ូនៅក្នុងព្រៃវាទៅចូលបកជនក្រោយហ្នឹងហើយវាធ្វើម៉េចមកបន្ទន់នៅរែងការរឹងមាំរបស់អ្នកភូមិកណ្ដែងបានតែគេតស៊ូពីដើមមកហ្នឹងពួកអានេះវា មនុស្សចំណូលក្រោយតាណាបានអីវាបំបាក់គេអត់បានវាចិត្តតែមួម៉ៅក្រៅកាហាយហើយវាមិនបោះបង់ទេហើយយើងក៏គូកប់បីដឹងដែរថាយួនមិនបោះបង់យើងទេហើយខ្ញុំកណាក៏សរសើរនៅស្មារតីតស៊ូរបស់ប្រសងគ្រប់អង្គហ្នឹងយើងនាំគ្នាតស៊ូទាំងប្រសងនៅពេលជួបក៏ដោយទំនុំសេកក៏ដោយមានតការរួបរวมគ្នារបៀបហ្នឹងទេ ប្រជាពលរដ្ឋទាំងអស់ ហើយផ្ដាំខ្ញុំកណាផ្ដាំថ្ងៃនេះព្រះអង្គថាច់សឿនហ្នឹងព្រះអង្គញោតហ្នឹងឲ្យដកថយឲ្យឈប់បោះបង់គំនិតហ្នឹងចោលបើមិនចឹងទេបាបកម្មណាណាពីព្រោះប្រសិនណាបើលោកធ្វើទៅលូនលោកបានជោគជ័យហើយក្នុងការកាប់ដើមឈើលោកឡើងធ្វើចៅអធិការយួនបន្ទប់លើកឡើងបានគណៈកម្មការទាំងពីរនាក់ហ្នឹងញុះញង់ស៊ីស៊ូគ្នាចិត្តតែលើកឡើងបានគ្មានណាមកកទេប៉ុន្តែ តគាត់ដឹងរកវិធីឲ្យម៉េចធ្វើឲ្យដើមកគីនឹងស្លាប់ព្រោះដើមកគីវាមិនងាប់ងាយងាយទេគុណណាដើមឈើធំធំចេះមិនងាប់ងាយងាយទេវាមានអាកំបាំងនៅក្នុងនោះហ្នឹងចូលយកឆ្នាំចាក់នឹងឲ្យយើងមិនហ៊ានធ្វើការសន្និដ្ឋានទេប៉ុន្តែយើងមានអាកំបាំងអីនេះដល់ទៅទីបំផុតដែលរឿងដែលបែកធ្លាយអំពើទុច្ចរិតនៃចៅអធិការហ្នឹងហើយនឹងគណៈកម្មការ2នាក់ហ្នឹង ក្នុងពេលដែលចូលមកកាប់ដើមគីនឹងដែលធ្វើឲ្យលត់រលាយគេឈ្មោះហើយនឹងទួលនទីរបស់ខ្លួនត្រូវធ្លាក់ចោលដោយកម្លាំងសាមគ្គីរបស់ព្រះសង្ឃអ្នកស្មោះត្រង់ពុទ្ធបរិស័ទស្មោះត្រង់ហើយនឹងព្រះសង្ឃស្មោះត្រង់គេចូលមកអន្តរាគមគេកាត់ទុកមិនសុខចិត្តមកអំពីយើងធ្វើកាន់តែជ្រុលទៅជ្រុលទៅបំផ្លាញនៅបេតកភ័ណ្ឌណាណាបេតកភ័ណ្ឌរបស់វត្តណានោះដែលគុណថា នោះជាណែកម្លាំងធម្មតា ខ្ញុំក៏ណាថានោះគឺជាកម្លាំងរបស់បំពបរោះដូនតាយើងណាបើនិយាយមួយយ៉ាងទៀតថាអំណាចរបស់ទេវតាណាណាទេវតាមានភ្នែកណាលោកមិនអនុញ្ញាតឲ្យជនទុច្ចរិតទុច្ចរិតតង្កូវនៅក្នុង សង្គមប្រជាជាតិយើង បំផ្លិចបំផ្លាញ មជ្ឈមណ្ឌលវត្តនំសេកហ្នឹងទេ បញ្ជាក់ថាវត្តនំសេកហ្នឹងគឺជាវត្តស័ក្តិសិទ្ធិបាទបើមិនចឹងទេ3 3 3រូបហ្នឹងប្រសង់មួយអង្គហើយនឹងគណៈកម្មការ2នាក់ហ្នឹងអាចបំផ្លាញវត្តទាំងបានអញ្ចឹងហើយមិនយូរឡើយបាទបាបកម្មនឹងមកដល់ជាបន្តបន្តកណាពីព្រោះអំពើបាបបច្ចុប្បន្ននេះអត់យូរទេ បច្ចុប្បន្ននេះអត់យូរទេឲ្យផលតនហនឲ្យផលបន្តិចទៀតនឹងឯងហើយកូនចៅអត់សុខសប្បាយទេគុណអូកូនចៅញាតសន្តាននេះអត់សុខសប្បាយទេក្តៅកាហាយទៅគេជេរថ្មាស់តែដៀលគឺគឺគេបន្តោះបន្អាប់សម្បើមណាដោយសារអី ដោយសារ ពពួកទេវតា ដោយខ្ញុំកណាតែងតែនិយាយនៅ ក្នុងធម្មជាតិ សារជាតិរបស់ទេវតាដែលគេចង់ជួយមនុស្សល្អហើយចង់បំផ្លាញមនុស្សអាក្រក់គឺទៅតាមរបៀបផ្ដាល់មកជា ប្រស្នាពីព្រោះទេវតាអត់មានអំណាចណាមួយអត់មានសមត្ថភាពណាមួយឲ្យទៅដោយសេចក្តីស្មោះត្រង់ឲ្យពិតប្រកបទេពុំមកប្រាប់ត្រង់ត្រង់បានទេណាតើអបស្នាណាឲ្យជា ប្រស្នាណា អត់អីគេហៅថាអាកំបាំងទេវតានោះអាកំបាំងទេវតាឲ្យជាប្រស្នាបើយើងមានភ័ព្វយើងគិតត្រូវទៅបើយើងអត់មានភ័ព្វគិតខុសហើយឥឡូវឲ្យប្រស្នាអញ្ចឹងបើថានាំទៅចោះនរកគឺចោះនរកហើយធ្លាក់ជ្រោះម្ដងធ្វើឲ្យក្រុមគ្រួសារនឹងអន្តរាយពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងអាប់អនហើយជួបឧបសគ្គជួបគ្រោះថ្នាក់ដោយប្រការផ្សេងផ្សេងណាគុណចាពេលណាដែលយើងសិក្សាអំពីវត្តព្រនំសេក អញ្ចឹងយើងមើលឃើញថាតើវត្តផ្សេងផ្សេងទៅតើមានហានិភ័យរបៀបហ្នឹងទៅទេយើងមានសេចក្តីបារម្ភត្រង់អឺឥឡូវឧទាហរណ៍ដូចវត្តរបស់ព្រះអង្គសឹងអវិនណាអញ្ចឹងណាលោកជារបៀបអញ្ចឹងលោកល្ងិតល្ងងអញ្ចឹងលោកបានរៀនដែររៀនផ្លូវលោកច្រើនហើយលោកទៅជាហៅថា คล้ายទៅជាជនល្ងឹតល្ងងមកទៅជាប្រសងព្រះអង្គដែលល្ងឹតល្ងងទៅចូលជាមួយមโนគមវិជារបស់គុំនេះខ្លួនបួសជាប្រសងណាប៉ុន្តែបែរជាបោះបង់នៅការដឹកនាំរបស់ព្រះសម្មាសម្ពុទ្ធចោល ហើយបែរជាបញ្ចូលខ្លួនជាមួយនឹងរបបគុំនេះបំរើការជាមួយនឹងរបបមួយដែលមានបំណងបំផ្លាញនៅ សាសនារបស់ប្រជាប្រដ្ឋខ្មែរនោះហើយគឺជាអំពើល្ងឹតល្ងងរបស់លោកងងខ្លៅអំពើល្ងងខ្លៅរបស់លោកណាណាគណៈឲ្យឈ្មោះអញ្ចឹងមកពីយើងយើងមើងងាយយល់បំផុតនោះคล้ายទៅជាប្រសងក្បត់ជាតិហើយណាក្បត់ជាតិងាយយល់គាត់ក្បត់ជាតិខ្លួនឯងនឹងក្បត់ជាតិហើយណាណាក្បត់ជាតិណាក្បត់ជាតិខ្មែរណាក្បត់ជាតិខ្មែរក្រមចោះចូលមកគេណា ដែលខ្លួនគឺជាខ្មែរក្រមហើយធ្វើការបំរើយួននេះនោះហើយ គឺជាកម្ពើក្បត់ជាតិនោះណាក្បត់ជាតិគឺក្បត់អញ្ចឹងក្បត់ជាតិសះឯងណាជាសះឯតជន់ឆ្លេណាយកវត្តអារាមខ្មែរយើងនឹងភាសាខ្មែរនឹងបោះបង់ភាសាខ្មែរចោលក្បត់ជាតិក្បត់ភាសាក្បត់សាស និយាយសិតតែភាសាយួនបំរើឲ្យ ផលប្រយោជន៍របស់យួនសុធអីណាបំផ្លាញផលប្រយោជន៍ខ្មែរខ្មែរក្រមយើងមានទុកអត់មានជួយអន្តរាគមទទួលតួនាទីហេតុអីបានយួន លើក បងសឹងអគុណឲ្យឡើងមកអំពីគេគិតថាលើកឡើងនឹងដើម្បីដឹកនាំខ្មែរជាតំណាងឲ្យខ្មែរក្រមអនគេលើកឡើងណា បើយួនបើយួនគេត្រូវការនិយាយយួនតើគេយកយួនឡើងបើយើងឡើងមកបើឡើងមកសម្រាប់តែបង្ក្រាប ខ្មែរក្រមតែអានឹងមានទៅមកធ្វើការបំរើខ្មែរក្រមណាអានឹងមិនឈ្មោះថាបាត់ជាតិណាណាភាសាក្បត់ជាតិទៅរបៀបអញ្ចឹងហ្នឹងហើយណាក្បត់ជាតិក្បត់សាសនាហ្នឹងហើយ មិនយកចិត្តទុកដាក់ជាសាសន៍ខ្លួនឯងទៅក៏តអនលំតូន មួយគេបាទយកគុណបោះជាមួយព្រះហើយទៅចូលជាមួយចូលជាបព្វជិនបំរើបព្វជិនហូជីមិញប្រធានណាណាហើយមិនដើរតាមតកូលនយោបាយបបទេហើយយើងជាប្រសង់ហើយយើងចូលជាបព្វជិនតើតួនាទីនឹងមិនត្រូវដែរទេអត់ត្រូវទេណាយើងអាចរួមប្រស្រ័យជាមួយគេបាន យើងអាចរួមប្រស្រ័យជាការពិតអ្វីអ្វីរួចថាសម្មាសម្ពុទ្ធលោកផ្ដាំថាប្រសិនមកអំណាចព្រះជាមកទៀមទាដណ្ដើមយករូបផលហ្នឹងដើម្បីសេចក្តីសុខរបស់ប្រសង់នៅក្នុងវត្តយើងឲ្យចោះយើងជួយដោះស្រាយរបៀបហ្នឹងដើម្បីថែទាំសាសនានេះឲ្យគង់វង្សអានឹងលះបង់ចឹងទៅអំណាចគេមកបំផ្លិចផ្លាញយើង ប៉ុន្តែបើយើងតស៊ូបាន យើងត្រូវចេះតស៊ូណាពលរបៀបតស៊ូខ្ញុំកណាឃើញតាំងពីនៅខាងមុខវត្តចិត្តពតណា កាលនោះប្រសាមាសម្ពុទ្ធនៅ ប្រសារីបុតនៅព្រះមុខលៀននៅអនន្តនៅមានពួកអន្តេរដ្ឋីនោះវាមើលឃើញលៀបសការៈនឹងចាប់បាត់បង់ពីពួកថ្មិលអន្តេរដ្ឋីនឹងវាមកចូលដែលលៀបសការៈនឹងមកចូលជាមួយនឹង ប្រសម្មាសម្ពុទ្ធហើយនឹងភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនាអញ្ចឹងគេគិតថាប្រពុតដែលគង់នៅវត្តចេតពន្ធហ្នឹងកន្លែងហ្នឹងមាន ហុងស៊ុយណាអញ្ចឹងគេ ទៅស៊ីស៊ូមួយបរិជានោះណាទៅសាងសង់បាត់សេនទីកសលហ្នឹងដើម្បីសាងសង់វត្តមួយនៅ នៅមុខវត្តចេតពន្ធហ្នឹងដីម្ដុំហ្នឹងមានហុងស៊ុយណាណាហើយដល់នោះសម្មាសម្ពុទ្ធលោកឲ្យទៅ ទៅចរចាចរចាជាមួយព្រះជាណាណាដើម្បី ទប់ស្កាត់ព្រោះខ្លាចមានបញ្ហានៅក្នុងសាសនារបស់ព្រះអង្គណាណាសាសនាពីរនឹងជល់គ្នា វាមានតែការវិនិច្ឆ័យសងខាងអន្តរាយណាអន្តរាយឥឡូវព្រះអង្គប្រសិទ្ធទីកសលលោកគិច្ចវេះចេះចោលដល់សម្មាសម្ពុទ្ធមន្តទៅលោកគិច្ចមិនរួចបានព្រះអង្គបញ្យល់ទៅមានប្រកែកលុបបំបត្តិឲ្យពួកថ្មិលនឹងសាងសង់ទេ បាន ធ្វើវត្តនឹងឲ្យភិក្ខុនីគង់នៅទល់សប្ថ្ងៃគល់សប្ថ្ងៃមិនដឹងនៅនៅខ្ញុំក៏ដែរបានទៅដែរប៉ុន្តែតាមពេលនោះបានធ្វើវត្តនឹងសម្រាប់ភិក្ខុនីនៅកុំឲ្យភិក្ខុនីនៅព្រៃទៀតមានអបស័កអន្តរាយណាចឹងណារឿងចឹងរបៀបតស៊ូចឹងចឹងណាប្រសងយើងមាន ទួនាទីក្នុងការតស៊ូក្នុងការ ថែទាំវត្តអារាមចឹងណាកុំឲ្យវាមានវិវាទណាណា ហើយយើងត្រូវចេះកម្ចាត់ចេញបុគ្គលណាដែលអន្តរាយដូចនៅក្នុងការសម្ដែងបដិមកភិក្ខុណា ដែលមិនបរិសុទ្ធសម្មាសម្ពុទ្ធលោកអត់សម្ដែងទេ បានឲ្យមកកលៀនញ៉ាំងអូឃ្លៀកចេញទៅក្រាត់ចេញទៅខាងក្រៅនោះខាងក្រៅជំនុំសង្ឃបានលោកសម្ដែងពីព្រោះថាមិនបរិសុទ្ធហើយអារបៀបក្បត់សង្ឃគ្នាឯងអញ្ចឹងឈ្មោះថាមិនបរិសុទ្ធហើយសម្មាសម្ពុទ្ធណែនាំឲ្យស្រឡាញ់សង្ឃហើយបើក្បត់សង្ឃទៅចោះចូលជាមួយសត្រូវ ចោះចូលជាមួយពួកជនដែលមកបំផ្លាញសាសនា បានន័យថាចោះចូលជាមួយថ្មិលហើយហ្នឹងហ្នឹងអញ្ចឹងណាដោយព្រះអង្គញោនហ្នឹងចោះចូលជាមួយថ្មិលហ្នឹងណាទៀតហើយលោកថាច់ធីនលោកថាច់មៀមហ្នឹងហ្នឹងកំពុងចោះចូលជាមួយថ្មិលហើយព្រោះថ្មិលហ្នឹងម្រងបំផ្លាញសាសនាខ្មែរក្រមណាណាគេចាប់យកយើងឲ្យទៅចូលជាមួយគណៈមហាយាន ហើយយើង ចេះតែព្រមជាមួយ គេដែរ អង្គសឹងអវុននេះក៏ដោយប្រសង់ដតីទៀតក៏ដោយដែលកំពុងតែអោនក្បាលជាមួយគណៈមហេយានហ្នឹងគឺចោះចូលជាមួយមួយគណៈដតីហើយបំផ្លាញគណៈសាសនាថេរវាទដែលអនុវត្តទៅតាមប្រតិយបិដកនេះណាឃើញបើកប្រជុំមហាសន្និបាតអត់សូវឃើញមានព្រះអង្គឯណាឃើញតែដាក់រូបថតហូជីមិញបាទបាទហូជីមិញហ្នឹងហើយយើង យើង មានសិទ្ធិការពារយើងមានសិទ្ធិឋានពេលនេះគឺជាពេល ដែលដោះស្រាយបញ្ហាកន្លែងនេះគ្មានអ្នកណាធំជាងព្រះទេហូជីមិញអត់មានធំជាងព្រះទេណាពីព្រោះពួកយើងខ្ញុំមិនបានគោរពហូជីមិញទេអ្នកឯងគឺជារឿងបានឯងមិនអាចបដាក់តាំងនៅក្នុងសន្និបាតទេអាចដាក់តាំងនៅខាងមុខបានកន្លែងណាដទៃទៀតបានប៉ុន្តែនៅក្នុងសន្និបាតហ្នឹង គឺជាសន្និបាតនិយាយពីរឿងពុទ្ធសាសនាប្រពុទ្ធសាសនាច្បាប់ទម្លាប់របស់ពុទ្ធសាសនា មានតម្កល់បានទៅតម្កល់ ពុទ្ធរូបប្រពុទ្ធរូបឬមួយតំណាងបត្រៃបិដកគម្ពីរបត្រៃបិដកទាំង3នោះដែលអាចដែលអាចដែលអាចតាំងបាននៅក្នុងកន្លែងប្រជុំហ្នឹងណាយើងឲ្យមាន សមត្ថភាព អង្គអាចក្លាហានឲ្យតវ៉ារឿងហ្នឹងបើថាមិនបានធ្វើអញ្ចឹងទេមិនបាច់ធ្វើទេមិនបាច់ប្រជុំជាមួយទេមិនបាច់ប្រជុំជាមួយគេទេយើងធ្វើឯករាជ្យខ្មែរក្រមពីដើមមានដែលធ្វើចូលជាមួយយួនពីកាលណា ហើយមិនបានឡំគ្នាល្ងឹតល្ងងធ្វើតាមរឿងនឹងអស់ចឹងទៅបើថាមិនបានធ្វើឯករាជ្យដោយខ្លួនឯងយើងស៊ូកុំធ្វើណាយើងតស៊ូដល់ពេលណាដែលយើងសមត្ថភាពអាចចាត់ចែងធ្វើខ្លួនយើងបានអានេះយើងគួរតែ self self determination បែរថាយើងមិនគួរតែប្រជុំណាលងនឹងហើយដែលយើងអាចចាប់ដើមបាននោះគាត់ណាប៉ុន្តែដែលខ្ញុំកណាអំពាវនាវ ថាបើយើងអាចនិយាយតែយើងអាចនិយាយពាក្យពិតចេញពីខ្លួនយើងបានណាតលតែយើងមិនចំណោះឲ្យលៀបសក្ការៈយើងមិនចំណោះឲ្យកັດតយសយើងមិនចំណោះឲ្យគ្រួសារយើងមិនត្រូវការមិនចំណោះឲ្យតកូលអញ្ចឹងណាបើចំណោះឲ្យលៀបថាចង់បានធ្វើជាមន្ត្រីសង្ឃបើមិនធ្វើចឹងមិនធ្វើតាមគេគេមិនឲ្យធ្វើមន្ត្រីសង្ឃឯហ្នឹងតែចំណោះអាហ្នឹង យើងនិយាយការពិតហើយធ្វើ self determination អត់បានទេមកពីយើងចំណោះឲ្យគេខ្មែរក្រមយើងបើយើងធ្វើហើយយួនក៏គេចពីខ្មែរក្រមអត់បានទេមកពីខ្មែរក្រមជាជន ជាតិដើមទៅគេចពីយើងមិនបានណាបើលោកតាម៉ានអង្គហ្នឹងតែមន្ត្រីសង្ឃហ្នឹងមិនធ្វើតាមវាក៏វាមកចំណោះឲ្យលោកដែរណាថាឥឡូវ បើក៏កិច្ចពីលោកខ្មែរក្រមវាលើកកិច្ចពីមួយអង្គនេះវាលើក អង្គនោះអង្គនោះមកសារវិធាននេះសិនទៀតអញ្ចឹងទៅវាកិច្ចអត់រួចទេវាកិច្ចទៅណារួចរឿងខ្មែរក្រមជារឿងខ្មែរក្រមមកគ្មានថាយួនមកកិច្ចពីខ្មែរក្រមបានណាហើយមែនទេមែនតែវាកិច្ចពីយើងបានដែរយើងក៏កិច្ចពីវាអត់បានដែរត្រូវយើងក៏កិច្ចពីយួនអត់បានដែរត្រូវនៅត្រូវនៅជាមួយគ្នាព្រោះហេតុនោះចំហដែលយើងអាចនៅជាមួយយួនបានត្រូវតែចំហររឿងមក បើយើងចំហតន់ជ្រៃចេះឲ្យយួនលេបតបាក់យើងយើងយួនស៊ីយើងទាំងអស់បងយួននេះចឹងណាគុណបើមិនចឹងវាមិនលេបយើងបានទេហើយដូចកណានិយាយហោហែមកវាចូលមកកម្ពុជាវាគ្មានដំណងដកចេញទេណាប៉ុន្តែវាដកចេញនោះគឺថាវាគ្មាន ផ្លូវណាចេញសោះហើយបើមិនដកចេញទេយួនអាលាយខ្លួនឯងត្បងបើបន្តហ៊ាននៅកម្ពុជា ណានិយាយមួយម៉ាត់ចេះបងថ្លៃបេតិកភណ្ឌណាខ្មែរគឺថាយួនអលាយមកបើសិនថាយួនបថុយហិននៅកម្ពុជាយួននឹងអលាយខ្លួនមកយួននឹងបែកអាយ៉ាអាយាយជា3 4ចំណាយចុះឲ្យតែប្រហើនហ៊ាននៅកម្ពុជាចុះសម័យនោះណាទេអូខេហើយកម្ពុជាក្រមនេះហ่าពីនេះតទៅលេបកម្ពុជាក្រមអត់បានទេកុំសង្ឃឹមថាលេបកម្ពុជាក្រមឲ្យលាយសោះអត់ទេ មានតែខ្មែរក្រមរីកចម្រើនថែមមានតែខ្មែរក្រមអាចបង្កើតនៅ self determination ខ្លួនឯងបានកម្លាំងកម្លាំងដែលប្រជាពលរដ្ឋយល់ដឹងរបៀបនេះពីមួយថ្ងៃទៅមួយថ្ងៃអត់ទេកម្លាំងចលករពីព្រោះប្រជាពលរដ្ឋខ្មែរក្រមឥឡូវបបួលគ្នាឯណាបបួល គ្នា ពីកន្លែងមួយទៅកន្លែងមួយខ្ញុំកណាទទួលព័ត៌មានច្បាស់ណាគេបបួលគ្នាសៀកសម្លៀកបំពាក់ខ្មែរបបួលគ្នានិយាយខ្មែរ បួលគ្នាប្រើប្រាស់អ្វីដែលជារបស់ខ្មែរឥឡូវនឹងចាប់ផ្ដើមកម្រើកនៅសកម្មភាពហ្នឹងហើយណាហើយសកម្មភាពនេះវាមិនលុបបាត់ទេដោយអាស្រ័យការរីកចម្រើននៃសកលលោកណាណាយើងនាំគ្នាដល់ឲ្យតាន់យើងទៅហើយខំដឹងរៀនរៀនខំដឹងរៀនអូខេណែអរគុណណែគុណចាស់យើងបាន1ម៉ោង20 2នាទីឥឡូវយើងមើលមាន comment ណាគេខ្លះមានចូលមកក្នុងហ្នឹងណាហើយថ្ងៃនេះมันមានវាគ្មិននិយាយម្នាក់ឯងទេហត់ដែរហើយគេចាំមើលព័ត៌មានពីលើមកមានទេអឺសូមអានអត់មានទេឃើញតែចូលមើលច្រើនដែរមកតែអឺជាវិចិត្រអសរចិត្តជាច្បាប់បាលីកាធួនហេងអសរគឺជាច្បាប់ ករណាសូមថ្វាយបង្គំអគុណចាស់គ្រប់ព្រះអង្គជនអនាមិកខ្មែរអង្គរធាលីទេពីសិនធឿសិនធឿងហៀវហុងអសអសចិនអសថៃហៀវហុងអឺមានអីពុនពុនគឹមពុនគឹមហើយនឹងអស ថៃអត់ចេះមើលទេពូជអ្នកប្រយុទ្ធថៃគាត់ថាខ្ញុំខ្មែរខ្មែរក្រមខ្ញុំត្រូវការសេរីភាពថៃឡុកមានឡុកសវណ្ណសវណ្ណមលីលំលឹមសវណ្ណហើយអានអត់អឺ ឆៃរទ្ធីថៃតាំងកុងវិនសវណ្ណាកុងសួរសុខទុក្ខប្រគ្រូទាំងពីរអរគុណអូថៃចន្ទ្រាចូលដែរថៃវឿងវឿងមីមីរ៉ាអូខេហើយអត់មានអីទេអត់មានអ្នកសួរផងនៅសាលាចោទៀនអធៀនណា ភូមិរ៉ៃចូលដែរកណាថ្លៃបង្គំចាស់គ្រូពីព្រះអង្គពីចម្ងាយអរគុណចាស់គុំជាវិថីអាគុំជាវិថីអូយើងខាយចូលដែរអាគឹមឃីមធូបងធូសាសរិនចៅអឺណៃ អត់អីទេវាគីមគីមច្រើនណាណាអត់អីចឹងអរគុណយើងអស់បានចូលហើយបានជូនពរអ្នកបានសួរសុខទុក្ខអរគុណហើយសូមរីករាយជូនពររីករាយណាប៉ុនអែលអែលថ្ងៃនេះថ្ងៃនេះគេហៅ Christmas Eve គឺថារាត្រីនៃប៉ុនអែលណាណាយ៉ាងណាក៏ដោយក៏ជាមេសាសនាមួយដែរមេសាសនាមួយហើយអឺ នាំនៅបរិវារសេចក្តីសុខអឺជា message ទោះជា message យ៉ាងណាក៏ដោយអឺក៏ក្នុងសាសនា នាំដឹកនាំមនុស្សលោកឲ្យប្រតិពលល្អបាទគាត់ថាយើងកុំឲ្យអឺផ្លេចផ្ដួលទៅលើអត្តបទណា ខ្លះដែលវាមិនមែនជាការពិតការពិតណាឲ្យស្ថិតនៅក្នុងការពិចារណាណាបន្តសូមឲ្យបាន រីករាយ នៅពេលរំរាក់ ព្រោះថ្ងៃនេះអ្នកណាក៏បានទទួលការសម្រាលរហូតទៅដល់ចូលឆ្នាំសកលណាអញ្ចឹងបងគ្រូណាអញ្ចឹងចូលឆ្នាំថ្មីដល់នេះដល់សម្រាប់សម្រាប់ណាចូលឆ្នាំថ្មីស្រីមង្គលបុលសុខកើតមានដល់ប្រជាប្រដ្ឋខ្មែរក្រមយើងផងណាហើយប្រជាប្រដ្ឋយើងក៏បាន សម្រាប់ឱកាសពីការងារដែរវិជាទូទៅអានឹងរឿងសកលទៅហើយណាគំគំវិថីគំជាវិថី អូសាធុសាធុសូមបានសេចក្តីសុខអីប្រាណហ្នឹងហើយអរគុណច្រើនណាស់មិនបាន live ថែមទេទេ យើងតែពីរនាក់និយាយបាទសំរុំហើយប៉ុណ្ណឹងមកហ្នឹងដើម្បីព្រោះអឺដៅនេះអញ្ចឹងគាត់តែបន្តការងារហើយរឿងប្រចាំបាច់មែនទែនគួរកប់បីលើកឡើងគុណដូចថារឿងនៅទលំសេកអញ្ចឹងរឿងកើតឡើងពីម្សិលណា យើងលើកឡើងពីយើងសិក្សាមើលតើរឿងនោះកើតពីអីដោយសារเพจរបស់ព្រះអង្គចន្ទរាម្សិលមិញហ្នឹងមនុស្សមើលច្រើនហើយគេផ្ញើមកឲ្យខ្ញុំកណានោះច្រាប់ទឹកហ្មងណាដូចថាគេដឹងថាយើងជា អ្នកដែលវិភាគនៅកិច្ចការទាំងឡាយខ្លះយើងមិនបានដឹងណាប៉ុន្តែពិតចប់ ភ្លាមហ្នឹងយើងបានទទួលព័ត៌មានភ្លាមអង្គព័ត៌មានភ្លាមហើយគាត់ទៅតាមដានថារឿងហ្នឹងកើតពីណាណាឡើយជំរាបជូនអឺបងប្អូនទាំងអស់ក្នុងប្រទេសក៏ដោយក៏នៅក្រៅប្រទេសក៏ដោយ បានជ្រាបពីរឿងបញ្ហាដែលកើតឡើងនៅវត្តភ្នំសេកហ្នឹងអញ្ចឹងវាជាអនុក្នុងហើយថ្ងៃនេះប្រហែលជាមិនមែនប្រហែលទេ គឺថាក្នុងផែនការលោកក្នុងវត្តហ្នឹង និងបណ្ឌិតមួយអង្គដែលកសេបគប់ជាមួយនឹងអញ្ញាធរអញ្ញាធរឲ្យបង្កើតរឿងវិវាទធ្វើឲ្យមានបាត់នៅក្នុង មានអធិការអធិការនៅក្នុងវត្តនំសេកហ្នឹងចង់ដណ្ដើមកន្លែងក្លំអីហ្នឹងដើម្បីបំផ្លិចបំផ្លាញនៅបេតកភណ្ឌផ្សេងផ្សេងក្នុងវត្តហ្នឹងឥឡូវទៅគេដេញចេញហើយគេដេញងាកហ្នឹងងាកហ្នឹងគេប្រជុំសង្កកម្មព្រោះលោកធ្វើខុសរបៀបនេះតាមច្បាប់សង្ឃមិនអាចទុកឲ្យនៅបានទេលោកអើយងងតាមតថ្នាក់នេះ បាទល្ងងមែនទេអានឹងភាពល្ងងខ្លៅមោហៈមកបាំងគុណកណាកណាសេចក្តីលោភកើតឡើងមកកណាតែងតែនិយាយមោហៈនេះវាជួយមកបន្ថែមឲ្យ កាន់តែលោភទៅណា វាមកបិទទៅតាមពិតទៅបាត់នៅសតិសម្បជញ្ញៈនឹងអស់ទៅតាមពិតទៅគាត់ក៏មិនសូវប្រហែលពួកអនុវាចិត្តតែមកបុកគ្រប់ចេះតែ បន្ទុចវាបញ្ចុះបញ្ចូលហើយយួនអត់ធានកណាទូលដៃគុណតាំងពី ច្រើនលើកបងប្អូនប្រជាប្រដ្ឋយើងច្រើនលើកយួនអត់ធ្វើ ដោយដៃខ្លួនឯងទេទឹកខ្ចីដីខ្មែរគឺថាបំផ្លាញខ្មែរយើងឲ្យឆ្លោះគ្នាហើយយួនអត់មាន ប្រឡាក់ដៃអីទាំងអស់គឺយករឿងខ្មែរយើងនេះដែលយើងលុបលន់ល្ងងខ្លៅរបស់យើងមនុស្សមួយចំនួន ដែលល្ងងខ្លៅជាមួយនឹង លៀបសការៈជាមួយការបញ្ចើបញ្ចើជាមួយនឹងឋានៈទួនាទីឋានៈហ្នឹងតែគេបញ្ឆោតហ្នឹងណា គេបញ្ឆោតឲ្យមានអ្នកល្ងងខ្លៅអញ្ចឹងដែលមិនគិត អំពីផលប្រយោជន៍ជាតិអញ្ចឹងមកជល់គ្នាឯងណាហើយគេជួយបំផ្លាញពីខាងក្រៅតើអញ្ចឹងចាយឹកចញោតតែអញ្ចឹងតដាលថានៅក្នុងប្រវត្តិសាស្ត្រហ្នឹងវា4 500ឆ្នាំមកទល់ឡូវហ្នឹងហើយរឿងតែអញ្ចឹងក៏ជាមួយយួនហ្នឹងអញ្ចឹងណាតា ហើយចាមហ្នឹងក៏លាយដោយសារអញ្ចឹងអលាយដោយសារតយួនធ្វើអញ្ចឹងណា វាបញ្យុះឲ្យចាមចាម នឹង ជល់គ្នាអាចាមជើងចាមដបោកហ្នឹងជល់គ្នាតាំងពីចំនួនណាកំពុងទៅនេះរដីហ្នឹងលោកតាសើកុយមករហូតណារឿងយួនធ្វើតាមដែលដែលប៉ុណ្ណាតានេះគឺជាចរិតនៃមនុស្សលោកមនុស្សលោកយើងហ្នឹងគុណចិត្តផ្លេចមិនតែខ្មែរក្រមទេ សាសដតីដតីហ្នឹងក៏អញ្ចឹងដែរត្រូវគេលុបលុនគេទិញដូរគ្នាហ្នឹងគឺគាត់ថាគេគេសម្លាប់បំផ្លាញភៀកគីមកខាងទៀតហ្នឹងដោយសាររឿងអញ្ចឹងទាំងអស់ហ្នឹងប៉ុន្តែរឿងយួននេះវាយួនវាមកវាខុសច្បាប់ហើយបើចូលមកបំផ្លិចបំផ្លាញវត្តខ្មែរយើងអញ្ចឹងដោយត្រង់ត្រង់វាមិនសមបញ្ញាធរយួនមិនមែនសមទេ គឺវាខុសច្បាប់ហើយយើងនាំគ្នាប្តឹងទៅយួនអត់មានមជ្ឈបាយទប់ទល់ទេណា ប៉ុន្តែបើយកខ្មែរខ្មែរមកជល់គ្នាជនជាតិដើមហើយជនជាតិដើមមកជល់គ្នាគុណឃើញដល់ណានេះគឺជាឧបាយកលដែលបំផ្លាញយើងដោយយកខ្មែរល្ងងខ្លៅមួយចំនួនមកជល់ជាមួយ ខ្មែរសុចរិតនេះហ្នឹងហើយខ្មែរមកខាង ដែលលុបលន់ល្ងងខ្លៅមកជល់ជាមួយក្រុមខ្មែរម្យ៉ាងយកសេចក្តីសុចរិតថែទាំនៅប្រពៃណីវប្បធម៌អក្សរនៃប្រជាសាស្ត្ររបស់ខ្លួននេះ យកមនុស្សលោភលន់ងងខ្លោនឹងមកជល់ណាណាអូខេចឹងណាណាហើយអ្នកនងក្រុមអ្នកនងនឹងលេងខ្លួនឯងនឹងឯងអូខេអញ្ចឹងណាអូខេអរគុណចា៎អរគុណប្រិមិត្តបានមួយម៉ោងកន្លះហើយសូមអរគុណច្រើនដល់ប្រិមិត្តដែលបានចូលរួមទស្សនាសូមស្អែកយើងនៅមានពិភាក្សារឿង reporter reporter reporter ដែលគេដែលគេបានធ្វើទីក្រុងហាណូយណាណា ហើយមិនបានឆ្លើយតបដល់ស្អែកយើងធ្វើសេចក្តីវិភាគនៅរឿងហ្នឹងអសនសន្យាថាស្អែកយើងនឹងមកវល់មកជួបគ្នាសារជាថ្មីសូមអរគុណច្រើនសូមវិធីគេថាអីគេយកស្លឹកឆ្នោតវិចស្កថ្នងណាក៏ថ្នងក៏អីមិនដឹងដែរក៏ថ្នោតហ្នឹងអីនិយាយទៅអូយកស្លាប់ថ្នោតវិចស្ករថ្នោតហ្នឹងអូខេអរគុណច្រើនណាស់សូមគុំលាទេសូមថ្នងនឹងមិនណាបាយគុំលាបាទអរគុណ